លោកអាចារ្យសុផាតនៅខេត្តកំពង់ធំគាត់បានស្ដាប់ធម្មកថាមួយព្រះអង្គសម្ដែងថាឪពុកម្ដាយដែលស្លាប់ទៅហើយបើដល់រដូវកាន់បិណ្ឌហើយកូនប្រុសស្រីមិនបានទៅវត្តម្ដាយឪពុកនឹងដាក់ប្រដាសា ដល់កូនប្រុសស្រីឲ្យវិន័យទ្រព្យសម្បត្តិឲ្យកលាប់ឡានឲ្យឡានបុកជាដើមហើយធម្មកថាថាព្រះពុទ្ធសំដែងអញ្ចឹងតើត្រង់ចំណុចនេះជាទ្រឹស្ដីព្រះអង្គមែនឬយ៉ាងណា បើជាទ្រឹស្ដីព្រះពុទ្ធអង្គមែនមាននៅក្នុងបេដកភៈប្រមាណណា ចតុរស័ព្ទមកអាត្មាសូមឲ្យលោកគ្រូឲ្យអាត្មានឹងជួយសួរលោកគ្រូចឹងហ្នឹងហើយចឹងគឺនៅក្នុងតេរោកតសោតចឹងគាត់ណាគឺគុណចាស់ក៏បានចេះចាំហើយនៅក្នុងនឹងគឺព្រះពុទ្ធអង្គ គ្រាន់តែសម្ដែងថាញាត ដែលបានទទួលនៅទៀនដែលញាតបានឧទ្ទិសទៅនេះណានេះប្រែជាញាតនឹងឯងសบายចិត្តហ៎ឲ្យពួរកូនចៅចរាំងជីវ័នតនោញាតិតែឲ្យញាតរបស់យើង បងប្អូនកូនចៅនឹងមានអាយុវែង នឹងឯងគឺនឹងជាប្រពុទ្ធដីកាទាំងកណាអញ្ចឹងដល់ទៅនេះអธิบายនឹងអธิบายត្រឡប់មកវិញ ដោយសារថាបានទទួលទៅវាត្រេកអរទៅវាឲ្យពោហើយចុះដល់ពេលអត់បាននោះវានឹកឃើញថាម៉ែឪនឹងខឹងទៅ មានការជេរបតិចដាសាអីអីហ្នឹងគឺជាគំនិតរបស់អ្នកអธิบายចឹងទៅទេក៏ប៉ុន្តែក្រំតែថាម៉ែឪនឹងដែលគាត់នៅមានការខឹងក្រោតអីចឹងយើងក៏ដឹងហើយសំបីតែគាត់នៅរស់ក៏គាត់ចេះខឹងគាត់ចេះជេរកូនចៅដែរប៉ុណ្ណា ហ្នឹងឯងអាហ្នឹងវាជារឿងយើងក្រៅក្រៅទេប៉ុន្តែពុទ្ធអង្គមិនមានសម្ដែងអំពីរឿងមេត្តាបិតាជេបតិចដាសាអីអីទេ ក្នុងទេរោកតសោតហ្នឹងគឺបានទទួលទានដែលកូនចៅធ្វើឧទ្ទិសទៅហើយក៏ឲ្យពួរកូនចៅនឹងឯងចឹង ជារាំងជីវន្តតនោញាតិហ្នឹងគឺថាឲ្យញាតិរបស់យើង មាន អាយុវែងយឺនយូរឲ្យពួរតែប៉ុណ្ណឹងទេពុទ្ធិកាបណ្ណាមនឹងគឺឆ្លើយប្រកេនគុណចាស់ប៉ុណ្ណឹង នៅក្នុងតារោកតសោតនឹងស្រាប់ហើយបណ្ណាកន្លែងផ្សេងផ្សេងទៀតមិនមានអីកណានឹងបាន ឃើញព្រះអង្គសម្ដែងពីម៉ែឪដេចដាសាអីទេគឺអ្នកអธิบายបំបែកចែកជាក្តី ពីរឿងដែលមិនបានមើលដល់បានអអឲ្យពោហើយដល់ដល់អត់បានខឹងអាហ្នឹងក៏ទៅតាមពាក្យខឹងហ្នឹងទៅអ្នកអธิบายហ្នឹងក៏បន្ថែម ទៅមិនមិនអីចឹងទៅអាហ្នឹងតាមរឿងទៅប៉ុន្តែកុំឲ្យចិត្តតតតមកហ្នឹងថាពុទ្ធិកាសំដែង នឹងឯងចឹងអញ្ចឹងយើងត្រូវតែប្រយ័ត្នប្រយែង ត្រង់ដែលថាពុទ្ធពុទ្ធអង្គសំដែងដល់ទៅយើងមិនបានដឹងច្បាស់យើងចេះតែថាចឹងទៅហើយព្រះអង្គអត់បានសំដែងផងអានឹងវាចូលទៅមូលបង្កាច់ពុទ្ធរិកា នឹងឯងអញ្ចឹងគឺគ្រាន់តែសន្និដ្ឋានគ្រាន់តែអธิบายអីចឹងទៅយើងក៏ប្រាប់គ្នាតាមនឹងទៅបើយើងចង់ថាព្រោះវាអាចថាមេដាបិតាគាត់មិនសบายចិត្តចឹងដែរហ្នឹងឯងគាត់ខឹងគាត់អីចឹងទៅ សំបីតែនៅរស់ក៏គាត់គង់តែខឹងក្រោតមួម៉ៅចូលគាត់ស្លាប់ទៅអត់ឃ្លានលហេមលហាមទៀតគាត់មួម៉ៅអីចឹងទៅមិនដឹងគាត់ ជេរកូនអីចឹងដែរយ៉ាងណាអានឹងវាទៅតាមរឿងរបស់គាត់នឹងឯងយើងដកស្រាយអីអីចឹងទៅប៉ុន្តែពពុទ្ធិកាគឺព្រះអង្គសម្ដែង ផ្នែកខាងដែលកូនប្រុសស្រីនឹងបានធ្វើ ជូនដល់ញាតិព្រះអង្គអនុមោទនាក្នុងតារោកតសោតអ្នកដែលបានសម្រេចមគ្គផលនឹងរាប់ម៉ឺនអ្នកទាំងក្នុងក្រុងរាជគ្រឹះហ្នឹង កណាហើយនេះខ្ញុំបាទជាបាសកណាមលស័កហ្នឹងឯងសូមសួរលោកគ្រូត្រង់ព្រះសាស្តាព្រះអង្គទ្រង់ត្រាស់ថាបុគ្គលកបីនាំនៅភេជ្ជៈប្រេងដែលពេញត្រឹមកណ្ដាប់មាត់មិនឲ្យស្រក់ទៅបានយ៉ាងណាមិញ ព្រះយោគេវចរកាលប្រាថ្នានៅទិសដែលខ្លួនមិនធ្លាប់ទៅគឺព្រះនិព្វានក៏បីរសានៅចិត្តរបស់ខ្លួនដោយសតិយ៉ាងនោះដែរហើយសំណួរសាកសួរនឹងយ៉ាងណាអញ្ចឹងគឺព្រះអង្គទ្រង់រំលឹកដាស់តឿនភិក្ខុទាំងឡាយនឹងកុំឲ្យមានសេចក្តីប្រមាទកណា ឲ្យបានយល់អំពី គុណប្រយោជន៍នៃសេចក្តីមិនប្រមាទនឹងឯងចឹងគឺសំខាន់ណាស់នៅក្នុងជីវិតដែលអាចនឹងធ្វើដំណើរទៅកាន់ព្រះនិព្វានបានអបមាទោអមតੰបទាំង ការដែលមានសតិតតតគ្នានឹងជាសេចក្តីមិនប្រមាទជាផ្លូវទៅកាន់អមតៈគឺព្រះនិព្វានទុណាប្រមាទោមជ្ឈណោបទាំងសេចក្តីប្រមាទការដែលមិនមានស្មារតីធ្វើអីនិយាយអីគិតអីទៅ បាត់បង់ស្មារតីបណ្ដោយឲ្យលោភៈ ទោសៈទិដ្ឋិមេនះអីអីដែលប្រកបជាមួយនឹងមោហៈហ្នឹងគ្របសង្កត់ចិត្តអាហ្នឹងគឺជាការបាត់បង់ស្មារតីប្រព្រឹត្តទៅជាផ្លូវនៃសេចក្តីស្លាប់អញ្ចឹងបានព្រះអង្គប្រៀបថាដូចជារាជបរោះឬក៏ពេជ្ឈឃាតដែលភ្ជង់ចង់លំពេងនៅនឹងកកនេះលំពេងហ្នឹងមុតណាស់ណា ដាវក៏បានដែរដោយបរោះអ្នកទោសនឹង កម្មភាជាអ្នកព្រេកនឹងដើរក្នុងផ្លូវរអិលមិនផ្លូវរៀបស្មើស្រួលទេផ្លូវរអិលទៀតហើយឆ្លងកាត់ទីដែលគេលេងមហោស្រពហើយអ្នកដែលសម្ដែងនឹងគឺជាស្ត្រីដែលល្បី ប្រចាំនគរ ដោយរូបរាងក៏ស្អាតសម្លេងក៏ពីរោះហើយអ្នកទោសនឹងដើរកាត់តាមនឹងត្រូវប្រយ័ត្នប្រយែងប៉ុណ្ណាព្រោះថាព្រះរាជអាជ្ញាបានដាក់ចុះមកហើយ បើឲ្យតែកំពេឲ្យតែប្រេងដែលពេញព្រៀបមាត់ភេជ្ជៈហ្នឹងធ្លាក់ចុះតែមកតំណក់អញ្ចឹងក្បាលអ្នកហ្នឹងក៏ធ្លាក់ចុះដែរ អញ្ចឹងគឺត្រូវប្រយ័ត្នប្រយ័ត្ននឹង គឺប្រយ័ត្នទាំងជើងដើរប្រយ័ត្នទាំងដៃកម្មប្រយ័ត្នទាំងភ្នែកប្រយ័ត្នទាំងតិជា វាក្រែងលោអ្នករតីដើរមកប៉ះអីអីចឹងទៅចឹងហើយមិនហ៊ានកលេចមើលទៅទេទោះជាគេនិយាយថាអូយស្អាតណាស់ល្អណាស់ទោះជាលឺបរោះណាស់ក៏មិនបាន ភ្លេចស្មារតីអី ក្នុងការរក្សាភេជ្ជៈនឹងទេ ក្នុងការរក្សាកុសលធម៌ដោយ ស្មារតីនឹងអញ្ចឹងចឹងដែលហៅថាមិន ប្រមាទក្នុងកុសលធម៌នឹងនឹងគឺព្រះអង្គទ្រង់សម្ដែងឲ្យមាន ស្មារតីចឹងឲ្យមានជីវិតរស់នៅពេញមួយថ្ងៃក្នុងការរស់នៅ កុំឲ្យស្លាប់ មុនដល់ថ្ងៃស្លាប់គឺបានន័យថា មិនតន់បាត់បង់ជីវិតផងបាត់បង់ស្មារតីប្រព្រឹត្តនៅបាបកម្មផ្សេងផ្សេងមិនបានប្រយោជន៍អីទេ អត់មានណានាយកអីបានពីក្នុងលោកនេះទេវៃវៃធ្លាប់ជាសេដ្ឋីធ្លាប់ជាបរិជាធ្លាប់ ជាទេវតាប្រអិនប្រព្រំគំនោទ្រព្យសម្បត្តិមាសប្រាក់រតនៈកែវកងជាទឹកក៏ចោលទៅអស់ហើយហើយលទ្ធផលនៅតែត្រូវការនៅតែប្រាថ្នាដេញចាប់អ្វីអ្វីដែលវេទនាបានសោយ សបាយរីករាយត្រូវការប្រាថ្នាអញ្ចឹងគឺជាឈ្មោះនៃតណ្ហាដែលកើតមាន ព្រោះវេទនា ជាបច្ច័យសត្វលោកចេះតែ បាននៅរបស់คล้ายคล้ายនឹងឯងចឹងបានមិនរួចផុតចាកទុកទោះជាមានបាន ទៅបណ្ណាក៏នៅតែទុកនៅតែចង្អៀតចង្អល់អញ្ចឹងមិនអាចសម្រេចនៅសេចក្តីសុខទៅបានទេពីព្រោះ សេចក្តីត្រូវការតណ្ហានឹងវាជាហេតុនៃសេចក្តីទុក្ខពុទ្ធបរិស័ទញាតិញោមវឹកហាត់អប់រំក្នុងទានសិលភាវនាចម្រើនស្មារតីចឹងដើម្បីរលឹកដឹងតន់អ្វីអ្វីដែលកើតមាន ដែលកំពុងមាន កំពុងប្រកាសប្រព្រឹត្តទៅតាមសភាពធម្មតា នៃសង្ខារធัวទាំងព្រោះណាអ្វីអ្វីដែលកើតមានក្នុងជីវិត វាមិនចេះតែបានដូចចិត្តទេមិនមែនចិត្តតែបានដូចចង់ទេអានឹងត្រូវតែមានស្មារតីឲ្យរឹងប៉ឹងកន្លែងហ្នឹងចឹងទៅ ការប្រព្រឹត្តទៅនឹងមិនមានការតោះមិនមានការឆ្កំឆ្គងគឺ ដឹងទៅតាមដំណើរនៃជីវិតវាមិនអាចថា ចេះតែរៀបរយអ្វីសពគ្រប់ទៅទេចឹងក៏លេខលោកទៅតាមនឹងចឹងឲ្យតែសន្តានចិត្តនឹងឯងបានរៀបសារមានសេចក្តីសុខស្ងប់គឺស្រួលបួលទៅនឹងឯងដោយស្មារតីនឹងគ្រប់គ្រងថែរក្សា គឺបានជ្រាបដឹងតន់ពេលវេលាអ្វីអ្វីហ្នឹងគឺវាកើតឡើងយ៉ាងណាវាត្រឹមត្រូវយ៉ាងហ្នឹងវាជាការពិតនៅក្នុងលោកយើងសិក្សាតន់ពេលវេលាអ្វីអ្វីដែលកំពុងមាន កំពុងប្រកាសហ្នឹងឲ្យសិទ្ធក្នុងការកើតឡើង អ្វីអ្វីដែលកើតឡើងរមែងកើតអ្វីដែលរលត់រមែងរលត់ទុក្ខមេវៈឧបច្ចមេនងឧបច្ចតិទុក្ខំនិរុច្ចមេនងនិរុច្ចតិតិគឺអ្វីដែលកើតឡើងហ្នឹងគឺជាបាទានខន្ធទុក្ខរមែងកើតអ្វីដែលរលត់គឺអ្វីដែលកើតឡើងហើយនឹងឯងចឹងវាត្រូវរលត់ទៅវារមែង តែងតែរលត់អញ្ចឹងវាជាសច្ចធัวស្រាច់បាត់ទៅហើយវាមានអីដែលយើងត្រូវទៅបន្ទុះតោះទៀមទាតវ៉ាសច្ចធัวហ្នឹងគឺត្រូវសិក្សាគ្រប់ពេលវេលាទាំងអស់នឹងឯងទៅមិនមែនទៅតាមយើងចង់ទេតែថាយើងចង់គឺកិលេសតណ្ហាហ្នឹងកុំកុំតាមចំណង់ព្រោះតែតាមចំណង់អានឹងផ្លូវនៃវត្តដាក់ផ្លូវនៃសេចក្តីទុកចង្អៀតចង្អល់ តាមបញ្ញា ចូលទៅសិក្សាការពិតយ៉ាងណាយ៉ាងនឹងតែវាយ៉ាងម៉េចគឺវាអញ្ចឹងនឹងឯងទៅហើយយើងរៀនសិក្សាការពិតទៅមានសេចក្តីសុខច្រើនច្រើនឡើងច្រើនឡើង ជាមួយនឹងការពិតហ្នឹងចឹងនឹងឯងសិក្សាទៅការពិតទៅវារំលត់នៅចំណងក្នុងចិត្តសន្តាននឹងទៅហើយ ចឹងបានក្រេបជញ្ជក់នៅរសនៃសេចក្តីសុខដែលជានេកមៈសុខនេះដែលសុខព្រោះបញ្ញាដែលបានដឹងនៅសង្ខារធัวដែលមានតែការកើតឡើងហើយ មានការរលត់ទៅ សង្ខារធัวនឹងអត់មានចាំបាច់ត្រូវការប្រាថ្នាអីទេអានឹងជាក្លឹមសារសំខាន់សម្រាប់បដិបត្តិធัวដែលចូលទៅដល់បដិវេតធัว បដិបត្តិធម៌នឹងសំខាន់ណាស់សម្រាប់កាយសម្រាប់វាចាសម្រាប់ចិត្តដែលរៀបរួយជាប្រកដីតនពេលវេលា ជាមួយហេតុការ ជាមួយរឿងរ៉ាវអីដែលប្រឈមចំពោះមុខតនពេលវេលាហ្នឹងគឺស្មារតីហ្នឹងរលឹកដឹងតនហើយគ្រប់គ្រងការប្រព្រឹត្តដោយកាយដោយវាចាដោយចិត្តហ្នឹងគឺមិនឲ្យប្រព្រឹត្តទៅរហ័សរហ័សទៅតាម កិលេសលោភៈទោសៈមោហៈនឹងទេ គឺស្មារតីនឹងឯងទាំងហើយនេះគឺថាជាគុណធម៌ដែលប្រព្រឹត្តផ្ទាល់ជាលទ្ធផលផ្លូវការតន់ពេលវេលា ជាមួយនឹងមនុស្សជាមួយនឹងញាតិមិត្តបរិស័ទនៅជុំគ្នានឹង ដែលយើងត្រូវប្រព្រឹត្តដោយកាយដោយវាចាដោយចិត្តនឹងឲ្យបានរៀបសារស្រួលបួលអានឹងគឺស្មារតីចឹងស្មារតីជាវិញ្ញាសាដែលសម្រាប់ឲ្យយើងបានប្រឡងអញ្ចឹងក៏បានដែរនឹងឯងតនពេលវេលាវិញ្ញាសាហ្នឹង គឺអ្វីអ្វីដែលបានមកដល់ជីវិតហ្នឹងណាតាម ហេតុការសភាពការព្រឹត្តិការនិងអ្នកដែលនៅជុំវិញ ខ្លួននឹងធ្វើអីនិយាយអីអានឹងឯងគឺវិញ្ញាសាទាំងហ្នឹងបើនិយាយពីរឿងប្រឡងណាជាប់ឬក៏ធ្លាក់ហ្នឹងឯងអញ្ចឹងយើងត្រូវដឹងថាវិញ្ញាសាហ្នឹងគឺថាហេតុការព្រឹត្តិការដែលបានមកដល់យើងអត់បានដឹងមុនទេ អត់ដឹងថាវិញ្ញាសានឹងចេញពីអីពីអីមកទេប៉ុន្តែចេញពីអីក៏យើងចេះដែរដោយសារស្មារតីនឹងឯងទាំងវាមិនផុតពីរូបសម្លេងក្លិនរសផតពៈធម្មារម្មណ៍ជាអារម្មណ៍របស់វិថីចិត្តមិនមានអ្វីអ្វីមកផ្កប់ចិត្តយើងបើថាវាត្រូវគ្នានឹងចំណងក៏វាត្រូវទៅ តែបើវាមិនត្រូវទេ នៅតែជាការពិតអញ្ចឹង អ្វីអ្វីហ្នឹងដល់យើងចេះដឹងចឹងទៅចេញអីមកវិញ្ញាសាអីក៏យើងរៀបរយដោយកាយរៀបរយដោយវាចារៀបរយដោយចិត្តស្ងប់រងាប់ប្រព្រឹត្តទៅជាមួយនឹងព្រឹត្តិការណ៍នឹងហេតុការណ៍នឹងដោះស្រាយបាននឹងឯងចឹងហើយអ្វី ដែលយើង ដោះស្រាយមិនបាន ដូចជារៀបជាធិមរណៈអីអាហ្នឹងក៏យើងប្រគល់ឲ្យសង្ខារធัวទៅ មានចាំបាច់ថាកុំឲ្យចាស់កុំឲ្យឈឺកុំឲ្យស្លាប់អីជំងឺរោគគាអីអីហ្នឹងយើងជំងឺរោគណាដែលមើលជាមើលទៅជាបាលទៅនៅរស់ធ្វើបន់ធ្វើទានឧស្សាហ៍សិលស្ដាប់ពធัวត្រួតត្រងពុទ្ធសាសនាតទៅតែថាមើលមិនជាទេវាមិនខ្លាំងជាងភ្លើងទេជំងឺនឹងមកតែចូល លទៅឆេះខ្ទេចឬក៏កប់ក្នុងដីទៅអាហ្នឹងគឺថាតាំងចិត្តក្លាហានអញ្ចឹងចឹងប៉ុន្តែពលពីពោវាមិនមែនយើងអ្នកធ្វើអីណាជំងឺរោគហ្នឹងអ្វីដែលយើងមិនបានធ្វើ យើង អត់ទទួលមកតក់ស្លុត20មកខ្លាចទេយើងត្រូវតែរួចអំពីពន្ធនាគារនៃវត្តដាក់យើងត្រូវតែកាត់នៅចំណងនឹងឯង ដូចព្រះភិក្ខុណីថា ដូចជាមេតម្រៃកាត់ផ្ដាច់នៅទន្លេងនឹងឯងតែង តែពោលនៅខាងចុង នៃពធិរីគាថាអញ្ចឹងហ្នឹងគឺយើងត្រូវតែរួចពីពន្ធនាគារនៃវត្តសង្សារមិនមិនក៏បីជាអ្នកតោកនៅជាប់ពន្ធនាគារអីពីព្រោះយើងវាអត់មានបានធ្វើអីជាតោសសម្រាប់វត្តដាក់ហ្នឹងកាលណាបើយើង បានជួប ធัวរបស់ព្រះអង្គព្រះអង្គណែនាំព្រះអង្គរំលឹកដាស់តឿនមានស្មារតីនេះឯងជាផ្លូវទៅកាន់ព្រះនិព្វានឯកាយណៈមគ្គោចឹងគឺយើងត្រូវតែតវ៉ាចេញពីពន្ធនាគារហ្នឹងដោយសារវត្តដាក់ហ្នឹងមិនមែនយើងអ្នកធ្វើយើងមិនមែនធ្វើកិលេសវត្តដាក់ មិនមែនធ្វើកម្មវត្តដាក់កម្មវាកើតពីកិលេសហើយបើកិលេសមិនមែនយើងធ្វើហើយយើង ទៅ ទទួល កម្មនឹងថាយើងអ្នកធ្វើយ៉ាងម៉េចអញ្ចឹងវិបាករបស់កម្មក៏វានៅលើកម្មជាបច្ច័យស្មារតីនឹងដល់ទៅថ្នាក់សតិប្បដ្ឋានដែលតវ៉ាកន្លែងហ្នឹងអញ្ចឹងបានព្រះអង្គត្រាស់ថា ជាផ្លូវទៅកាន់ព្រះនិព្វាន នឹងឯងអបមាទោអមតੰបទាំង ចឹងអ្នកប្រាជ្ញលោករក្សាសេចក្តីមិនប្រមាទហ្នឹងគឺប្រមាទៈមនុយញ្ញចន្តៈពាលាទុមេទីណោជនីអបមាទញ្ញចមេធាវីធនាំងសេដ្ឋាងបរកតេបកុលពេលងងខ្លៅអាប់អិតប្រាជ្ញាតែងប្រកបរឿយរឿយដោយនៅសេចក្តីប្រមាទគឺការធ្វេសប្រហែសចំណែកអ្នកប្រាជ្ញលោករក្សាសេចក្តីមិនប្រមាទគឺការមិនធ្វេសប្រហែសដូចជាគេរក្សានៅទ្របដ៏ប្រសើរថ្លៃថ្លា ដែលមហាសិទ្ធិរសានៅមាសប្រាក់កៅកងកៅមณีនឹងយ៉ាងណាប៉ុន្តែអ្នកប្រាជ្ញនឹងរក្សាសេចក្តីមិន ប្រមាទគឺការមិនធ្វេសប្រហែសជាឈ្មោះនៃការមានស្មារតីនឹងគឺដូចជាមហាសិទ្ធិរក្សានៅ របស់ដែលមានតម្លៃសម្រាប់ស្មារតីនឹងគឺមានតម្លៃសម្រាប់អ្នកប្រាជ្ញចឹងចឹងព្រះអង្គទ្រង់រំលឹកដាស់តឿន កុំឲ្យមានសេចក្តី ប្រមាទគឺការធ្វេសប្រហែសកុំត្រេកអររីករាយទៅនៅក្នុង កាមគុណទាំងឡាយ បុគ្គលដែលមិន ប្រមាទមានសេចក្តីជាយាមជាគ្រឿងដុតនៅកិលេសរមែងបានដល់នៅសេចក្តីសុខដ៏ធំទូលាយហ្នឹងព្រះអង្គទ្រង់សម្ដែងពីបកាថាទាំង មេប្រមាទៈមនុយញ្ជេថាមេកាមរតសន្តវੰងអបមត្តោហេឈាយន្តោបបោតិវិបលាំងសុខੰងនឹងក្នុងអបមត្តវៈវិគាថាធម្មបទនឹងគឺព្រះអង្គប្ររពទៅលើពួកអ្នកប្រមាទក្នុងនគរនឹងឯងគឺថាមានពិធីគេមួយ7ថ្ងៃហ្នឹងគឺគេធ្វើឲ្យវឹកវរ នឹងឯងធ្វើយៈធ្វើខ្មោចពាក្យសម្ដីតកោះបោះបោកអីអីចឹងទៅដើរទេអីអីពីអ្នកស្រុកហ្នឹងមានពិធីគេចឹងបាទសក់បាសិកាក៏យកចង្ហាន់ទៅវត្តមិនមិនឲ្យភិក្ខុសង្ឃនិងព្រះរាមាភិក្ខស្ដេចយាងបណ្ឌបាតទេដល់ស្ងប់ពងប់ផុតថ្ងៃផុតពេលទៅបានក្រាបទូលសេចក្តីនឹងដល់ព្រះអង្គបានព្រះអង្គសម្ដែងបគាថានឹង ប្រមាទៈមនុយញ្ញចន្តិពេលលាទុមេធីណូជីនីគេថាបុគ្គលពេលងងខ្លៅអាប់អិតប្រាជ្ញាហ្នឹងអត់មានស្មារតីជាគ្រឿងគ្រប់គ្រងហ្នឹងអញ្ចឹងប្រព្រឹត្តទៅដោយសេចក្តីប្រមាទនឹងការធ្វើប្រហែសនឹងឯងប៉ុន្តែផ្ទុយមកវិញ អ្នកប្រាជ្ញាដែលមិនប្រមាទមិនធ្វើប្រហែសហ្នឹង រមែងរក្សានៅស្មារតីហ្នឹងដូចជាគេរក្សានៅរតនៈដែលមានតម្លៃមានកៅមณีអីជាដើមហ្នឹងស្មារតីហ្នឹងសំខាន់សម្រាប់ជីវិតចឹងពុទ្ធបរិស័ទបងប្អូនកូនចៅរៀនរស់នៅ ជាមួយគ្នានឹងស្មារតីផ្ញើជីវិតជាមួយនឹងសតិសម្បជញ្ញៈ គ្រប់គ្រងការប្រព្រឹត្តដោយកាយដោយវិចារដោយចិត្តត្រង់ដែលស្មារតីនឹងបានយល់ដឹងថាអ្វីអ្វីវាអញ្ចឹងទេប៉ុន្តែសតិរលឹកដឹងតន់ត្រង់រូបសំឡេងក្លិនរសផតពៈធម្មារម្មណ៍វាមិនផុតពីអារម្មណ៍6ណាដូច្នេះគឺដូចជាអ្នកប្រឡងអញ្ចឹងវិញ្ញាសាចេញអីមកគឺដឹងតែចេះគណា ទោះជាមិនបាន ដឹងមុនថាចេញអីក៏ដោយប៉ុន្តែដឹងថាចេះយ៉ាងណាមិញការដែលពុទ្ធបរិស័ទវឹកហាត់អប់រំដោយស្មារតីតាមទ្វាទាំង6ទៅគឺថា វាមិនផុតពីអារម្មណ៍របស់វិថីចិត្តវាមិនផុតពីវិថីចិត្តដឹងអារម្មណ៍អញ្ចឹងវាមិនមានចេះតែប្រព្រឹត្តទៅតាមអំណាចនៃលោភៈទោសៈមោហៈទេ លោភៈទោសៈមោហៈជាភ័យខាងក្នុងគ្របសង្កត់ចិត្តពេលណាក៏ដូចជាសភាពងងឹតពេលនោះអញ្ចឹងអញ្ចឹងគឺស្មារតីនឹងឯងជាពន្លឺភ្លឺស្វាងទៅណាកំចាត់បងនៅភាពងងឹតនឹងឯងទៅមានការប្រព្រឹត្តទៅបានល្អណាស់យល់ដឹងអំពីវ័យវ័យដែលជាបាបកម្មក្នុងលោកនឹង គឺជាបាបប្រមិតដែលជាសត្រូវក្នុងជីវិតក្នុងចិត្តសន្តានអវិជ្ជាបរមង្គមលាំងគឺជាមន្ទិលដ៏ក្រៃលែងសត្វតែជាកិលេសនៅក្នុងចិត្តសន្តាន បាបកម្មពីវរាដូចជាមហាការអញ្ចឹង ដែលប្រព្រឹត្តបាបកម្មមកដោយបំរើកិលេសបំរើកាមគុណធ្វើជាមេសន្តិសុខសម្រាប់នាំផ្លូវអ្នករតេះអ្នកដំណើរនឹងឆ្លងកាត់ព្រៃចោលប៉ុន្តែពេលមួយជួបប្រទេសភរិយាស្វាមី ដែលទៅតែរៀបការហើយថ្មីថ្មីទាំង ហើយស្រឡាញ់ភរិយាគេនឹងរៀបចំយកកៅមณีនឹងទៅដាក់ក្នុងប្រទេសចោតប្រកាន់ថាគេជាចោនឹងឯងឲ្យកូនចៅចាប់វាយសម្លាប់មើលមើលកាចសាហាវបណ្ណា ដែលគេទៅតែរៀបការក៏ស្រឡាញ់ប្រពន្ធប្រពន្ធក៏ស្រឡាញ់ប្តី ហើយនៅពេលដែលមនុស្សយើង មានអាសេចក្តីស្រឡាញ់ហ្នឹង គឺឃើញពិភពលោកហ្នឹងគួរឲ្យចង់រស់នៅណាមិនដូចពេលដែលមាន ទុកសោករឿងអីអីមិនចាំបាច់អ្នកណាសម្លាប់សម្លាប់ខ្លួនឯងក៏មានដែរប៉ុន្តែដល់ទៅភរិយាស្វាមីនឹងកំពុងតែពេញចិត្តទៅវិញទៅមកមើលមុខញញឹមមើលមុខញញឹម គឺមិនចាំបាច់និយាយអីក៏ដឹងភាសាញញឹមដាក់គ្នានឹងពិភពលោកនឹងស្រស់បោះហ่ะគួរឲ្យចង់រស់នៅហ่ะរីករាយហ่ะមើលតែនាងបដាចាសុកចិត្តរត់ចោលម៉ែឪក្រុងសាវត្ថីជាសិទ្ធិទៅតាមបុគ្គលដែលខ្លួនឯងស្រឡាញ់ហ្នឹង អាហ្នឹងវានៅមានភ័យខ្លះអីខ្លះ ក្នុងការដែលខ្លួនឯងប្រព្រឹត្តខុសប្រពៃណីអីអីអញ្ចឹងហើយនេះភរិយាស្វាមីទៅរៀបការត្រឹមត្រូវហើយបរទេសនាំប្រពន្ធទៅលេងស្រុកណាស្រុកកំណើតរបស់ប្រពន្ធហ្នឹងហើយវាជួបនឹងរឿងគ្រោះថ្នាក់ប៉ុណ្ណឹងហ្នឹងឯង អានឹងគឺជាបាបកម្មធ្ងន់ណាស់ដែលមេសន្តិសុខនឹងបានធ្វើអញ្ចឹងហើយក្រោយមកក្នុងសម័យពុទ្ធកាលនឹងបានមកជាអបាសកមេសន្តិសុខនឹងណាបានមកជាអបាសកដល់បរតនត្រ័យសុំទាំងសិល8ទៀតផងអានឹងទៅតែរួចពីនរកមកណា នឹងឯងច្រើនជាតិណាស់ដែលធ្វើបាបកម្មធ្ងន់ធ្ងរហ្នឹងហើយវានៅសល់ផលរបស់បាបព្រលឹមឡើងសមាទានឧបោសតសិលហើយអញ្ចឹងដូចព្រឹកថ្ងៃ900អញ្ចឹងចឹងព្រលឹមឡើង ចេញពីវត្តមកព្រោះយប់នឹងនៅវត្តស្ដាប់ធម៌របស់ព្រឹកចេញមកមាត់ស្រះហ្នឹងចោលលួចទ្រព្យសម្បត្តិហ្នឹង មកបោះក្បែរបរោះនឹងរត់ចូលក្នុងវត្តទៀតចូលបាត់ក្នុងវត្តទៅហើយគេដេញតាមព្រឹបមកចាប់មហាកាលនឹងឯងទៅថាជាចៅហើយគេវាយស្លាប់ទៅអានឹងអំពើកម្មដែលបន្លំយកកែវមณีទៅដាក់រទេសបរោះនឹងហើយឆោឡោទៅបាត់កែវមณีនឹងយកជាលេសដើម្បី ចាប់បរោះនឹងសម្លាប់នឹងឯង អាហ្នឹងឲ្យអ្នកបន្លំយកកែវមณีហ្នឹងទៅដាក់ក្នុងរទេះហ្នឹងมันជូនគេទៅទេ ពីល្ងាចហ្នឹងក៏អាចទៅបានដែរប៉ុន្តែអាងទៅល្ងាចហើយអីហើយចឹងទៅចង់ខត់ដំណើរគេឲ្យនៅមួយយប់ហ្នឹងជួបគ្រោះថ្នាក់ហ្នឹងទៅណាដីប្រពន្ធហ្នឹងចឹងគឺបាបកម្មហ្នឹងក្រៃលែងណាស់ព្រះអង្គទ្រង់បានប្រកាសសម្ដែង បាបកម្មនឹងអត្តនាវកតាំងបាប៉ាំងអត្តជាងអត្តសម្ពវាំងអភិមត្តតិទុំមេធាំងវៈជារាំងវមហយ៉ាងមនឹងគឺថាបាបដែលដែលបានធ្វើហើយហ្នឹងកើតឡើងក្នុង ខ្លួននៃបុគ្គលនោះឯងមាន មានអត្តភាពនឹងឯងជាទីកើតកណានឹងឯងដែលដែលបុគ្គលណាបានធ្វើនៅ បាបនឹងហើយដោយខ្លួនឯងហ្នឹងណាដល់ហើយគឺថាអត្តជាងអត្តសម្ពវាំងគឺថាវាវាអត្តអត្តជាងនោះវាកើតពី ខ្លួនហ្នឹងអត្តសម្ពវាំងហ្នឹងវាមានខ្លួនជាដែនកើតហ្នឹងហើយបាបហ្នឹងឯងវាកំតិចនៅអ្នកដែលធ្វើបាបហ្នឹងឯងទៀត អភិមត្តតិទុមេធាំគឺបុគ្គលដែលល្ងងខ្លៅក៏ណាដែលជាអ្នកធ្វើបាបនឹងដូចជាពេជ្រដែល កាត់កំទេចនៅកែមณีអញ្ចឹងវជារាំងវមហយ៉ាងមនឹងនឹងព្រះអង្គទ្រង់ប្រົບទៅលើមហាកាលនឹងបើចំពោះចលកាលវិញវាអត់មាន បាបកម្មពីវរា មានរឿងដូចគ្នា ចេញពីវត្តមកជន់ដានចោលដូចគ្នា គេចាប់បានចោលចោលចោលចោលគេប្រុងនឹងវាយសម្លាប់ចោលហ្នឹងគឺមិនបាច់ទុកអីឲ្យអាញាធัวអីចឹងទៅណាគេគេខឹងគេស្អប់ប៉ុន្តែបាន កំភៈទាស័យចេញទៅដង ទឹកជួបរឿងហ្នឹងធានាហ្មង ធនីថាអត់ទេគាត់ទៅតែចេញពីវត្តទេគាត់សុំសិលមើលសម្លៀកបំពាក់មើលអីគាត់អីស្អាតបាតអីចឹងតែអញ្ចឹងគេជឿគេជឿនាងកំភៈទេស័យហ្នឹងហើយអញ្ចឹងក៏ត្រឡប់ចូលមកវត្តវិញបានរួចខ្លួនណាភ័យដែរហ្នឹងឯងត្រឡប់ចូលមកវត្តសិនហ្នឹងឯងហើយភ្លឺអីស្រួលបួលបាន ប្រាប់ទូលដល់ភិក្ខុសង្ឃភិក្ខុសង្ឃក៏បាននាំរឿងនឹងក្រាបទូលព្រះរាមាពភាហើយព្រះអង្គក៏ទ្រង់សម្ដែងថា វាមិនមែននៅតែលើនាងកំភៈទាស័យនឹងទេណាពីព្រោះដោយសារតែចូលកាលនឹងមិនមានបាបកម្មពីតារាកន្លែងនឹងមកតែមានបាបកម្មហើយណាណាក៏ជួយបានដែរ សំបីតែព្រះពុទ្ធអង្គទ្រង់យាងទៅ ប្រុសនេនន្តកោបាលនឹងព្រះអង្គទ្រង់យាងទៅជួយឲ្យនន្តកោបាលតាំងនៅក្នុងសោតាបត្តផលប៉ុន្តែជួយឲ្យរួចអំពីបាបកម្មអត់បានទេពេលដែលយាងដំណើរព្រះអង្គចេញមកត្រឡប់ទៅវិញ គេបាញ់ស្លាប់ភិក្ខុមុនមកតាមក្រោយនឹងមិនតាន់អស់អង្គផងហ្នឹងណាឃើញដេកស្លាប់នៅផ្លូវហ្នឹង ហើយអង្គដែលជាបឋិជនថាំងដោយសារតែព្រះអង្គយាងមកបានព្រះអង្គត្រាស់ទៅថាគាត់មកក៏ដោយ មិនមកក៏ដោយត្រូវតែស្លាប់អញ្ចឹងប៉ុន្តែព្រះអង្គយាងមកបានបាចង្ហាន់បិណ្ឌបាតដល់ព្រះអង្គទៅ ស្ដាប់ពធទេសនាបានសោតតាបតិផលព្រះអង្គជួយកន្លែងហ្នឹងជួយថាកុំឲ្យស្លាប់ទៅវត្តសង្សារវែងឆ្ងាយទៅកាន់សុគតិភពហើយនឹងរួចផុតអំពីវត្តសង្សារ ព្រះអង្គជួយអញ្ចឹងនឹងឯងតែមានបាបកម្មមកហើយគឺកម្លាំងកម្មហ្នឹងកុំចាំបាច់និយាយដល់ទៅនុនទៅកោបាលព្រះអង្គហ្នឹងក៏មានអកុសលវិបាកព្រះអង្គឈឺបសិស័កដែរបាបកម្មត្រេកអរនឹងញាតបាចបាចទឹកត្រាស់ចាប់ត្រី ហើយព្រះអង្គគ្រាន់តែត្រេកអរនឹងគេចាប់ត្រីនឹងពីជាតិណានៃមកហ្នឹងណានៅជាប់បាបមកឲ្យពពុតហើយនឹងនៅ អាពាតប្រកេះនៅពេលដែលដាច់យាងទៅខាត់ដំណើរវិឌូដភៈព្រះអង្គគង់នៅក្រោមដើមឈើដែលអត់មានស្លឹកហើយថ្ងៃវានៅតែក្តៅហើយព្រះអង្គក៏អាពាតប្រកេះវិឌូដភៈនឹង យាមព្រះអង្គឲ្យទៅគង់នៅក្រោមដើមឈើដែលមានម្លប់ព្រះអង្គត្រាស់ថាឲ្យតថាគតក្តៅចោកុំឲ្យទៅញៀតតថាគតក្តៅចឹងទៅក៏ដឹងទៅព្រះអង្គធ្វើអន្តរាគមហើយក៏ត្រឡប់ទៅវិញទៅលើកទី2ទី3ព្រះអង្គខាត់3ដងហ្នឹងលើកទី4បានព្រះអង្គមិនយាងមកទេហើយព្រះអង្គមិនមែនមិនជ្រាបទេរឿងកម្មរបស់ពញាតតែបានធ្វើមកក្នុងបាណាដែលបាតហ្នឹង ប៉ុន្តែព្រះអង្គយាងមកខាត់3ដងនឹងដើម្បីបញ្ជាក់ឲ្យឃើញថាណដ្ឋកម្មੰសមੰពលំកម្លាំងអ្វីស្មើនឹងកម្លាំងកម្មមិនមានព្រះពុទ្ធអង្គក៏យាងមកខាត់អត់បានដែរព្រះអង្គខ្លួនព្រះអង្គនឹងក៏មានអកុសលវិបាកណាត្រូវថ្មដែលទេវតតទម្លាក់មកព្រះអង្គអាពាតធ្លាក់ព្រះលោហេតព្រះអង្គរយចកេះរឿយរឿយចឹងពីជាតិមុននឹង ធ្លាប់ធ្វើជា អ្នកអ្នកចម្បាប់អ្នកបដាល់បានផ្ចាញ់បរោះម្នាក់បរោះនឹងឯងក្អាងវាយគេតកែចូលមកក្នុងភូមិព្រះអង្គហើយក្នុងកាលហ្នឹងព្រះបរមពុរិស័ទជាមនុស្សទឿផងទៀតដោយទៅរាប់ដើម្បីនឹងចម្បាប់វាយបដាល់អីគ្នាហ្នឹងបរោះ ខ្លាំងនោះសើចចំអកដោយឃើញព្រះអង្គទឿទៀបចឹងទៅហើយមានអីគ្រាន់តែចូលមកពរិស័ទទៀបមែនប៉ុន្តែកម្លាំងខ្លាំងនេះចាប់ដៃចាប់កន្លែងតាគៀកនឹងវឹបលើកជើងផុតពីដីប៉ុណ្ណាមានធ្វើអីកើតវាផុតជើងពីដីលើកវឹបអញ្ចឹងមកកម្លាំងហ្នឹងរួចទម្លាក់ចុះមក បុកចកេះនឹងក្បាលជង្គង់ហ្នឹងណាម្ល៉េះហើយសូម្បីតែព្រះអង្គជាពុទ្ធហើយព្រះអង្គតែង តែរយខ្នងរឿយរឿយនឹងក្នុងអបទានសម្ដែងថារឿងដែលព្រះអង្គបុកអ្នកបដាលនឹងមកជង្គង់ចំចកេះហ្នឹងណាព្រះអង្គជាពុទ្ធហើយសម្ដែងពធัวហ្នឹងព្រះអង្គរយខ្នងរឿយរឿយរឿយ ឲ្យព្រះអនន្តឲ្យព្រះសិរីបុត្រអីសំដែងពធัวបន្តព្រះអង្គទ្រង់សម្រួលចង្កេះហ្នឹងព្រះអង្គទ្រង់ផ្ទុំម្យ៉ាងក៏សម្រាប់បុណ្យកុសលដល់អ្នកដែលកសាងសេនាសនៈនឹងផងព្រះអង្គក៏សម្រាកប្រកាយផងអានឹងគ្រាន់តែលើកឲ្យឃើញអំពីរឿងវិបត្តិទៅតាមផ្លូវជីវិតនឹងចឹងបានដូចជាចូលកាលនេះព្រះអង្គទ្រង់បានប្រកាសសម្ដែង អំពីអត្តនាវកតាំងបាប៉ាំងហ្នឹងបុគ្គលដែលបានធ្វើបាបតែខ្លួនឯងហ្នឹងអត្តនាសង្កិលេសតិរមែងសៅมองដោយខ្លួនឯងអត្តនាអកតាំងបាប៉ាំងអត្តនាវៈវិសុចតិបុគ្គលមិនបានធ្វើបាបដោយខ្លួនឯងទេ រមែងបរិសុទ្ធដោយខ្លួនឯងសទ្ធិអសទ្ធិបច្ចតតាំងនេញោអញ្ញវិសោតិយេ បរិសុទ្ធឬមិនបរិសុទ្ធជារបស់ចំពោះខ្លួនរៀងរៀងខ្លួនណាណាទៅធ្វើអ្នករតីឲ្យបរិសុទ្ធបាននឹងគឺព្រះអង្គក៏សម្ដែងមួយប្រកាសថាកលាស់នឹងប្ររពចំពោះចលកាលនឹងគឺវានៅលើសេចក្តីបរិសុទ្ធរៀងរៀងខ្លួនហើយទាំងអស់នេះខ្ញុំមិនណារៀបរាប់មកដើម្បីបញ្ជាក់ពីស្មារតីឲ្យបងប្អូនកូនចៅកុំឲ្យត្រេកអរក្នុងបាបវាអត់មានបានប្រយោជន៍អីទេ ក្នុងលោកនេះនោះយើងខំតស៊ូនៅ ជាមួយបុណ្យកុសលចុះលទ្ធផលជាទីកប់ចិត្តនឹងឯងទៅបាននៅសេចក្តីសុខក្នុង ទេវបុរីតើវតឹងតោសັດចឹងទៅហើយក៏ជាព្រះអរិយបុគ្គលដូចជាកូនស្រីពៅលោកសិទ្ធិអនាតបណ្ឌិតចឹងអត់តាន់មានស្វាមីទេបងនោះមហាសផតទាមានស្វាមី ទៅនៅស្រុកប្តីទៅ ចូលលសផតទាមានស្វាមី ទៅនៅស្រុកប្តីទៅហើយមហាកាលក៏មាននាងសេជាតាប្អូនស្រីឧបាសិកាវិសាខានឹងជាភរិយាទៅ នៅសុមនៈរាជกุมาរីនេះសុមនៈទេវីណាឈ្មោះសុមនៈទេវីអញ្ចឹងកូនស្រីពៅនឹង អត់តន់មានស្វាមីទេនៅចាត់ចែងរៀបចំចង្ហាន់ ថ្វាយព្រះភិក្ខុសង្ឃមួយថ្ងៃ2000អង្គមួយថ្ងៃ2000អង្គបីដាមសូវបាននៅផ្ទះទេ គេចិត្តអញ្ជើញទៅបន់តាមផ្ទះឯនេះឯនោះឯនេះឯនោះក៏អត់គាត់ទៅ គេមិនសបាយចឹងនៅផ្ទះគឺកូនស្រីនឹងជាប្រធានហើយចាត់ចែងយ៉ាងហាន់ថ្វាយភិក្ខុសង្ឃ2000អង្គរាល់ថ្ងៃដល់ពេលមួយឈឺដល់ឈឺម៉ាក់លមួមទៅហៅលោកសិទ្ធិថាប្អូនប្រុស បានជួបប្អូនប្រុសហ្នឹងលោកជាថៃតាទេយើងជាបៃតាណាកូនថាកូនដឹងហើយប្អូនប្រុសចឹងទៅលោកជាថៃគាត់រន្ធត់គាត់គាត់ថាកូនគាត់វែងទាំងក្មេងហើយដល់ពេលបាត់បង់ជីវិតទៅគាត់យំគាត់មិនមែនយំសោកសៅនឹងរឿងប្រត់ប្រាស់អីនឹងប្រមាណទេគាត់យំអាណិតកូនគាត់ដែលវង្វេងនៅ ពេលចិត្តស្លាប់ហ្នឹងដល់ទៅទូលព្រះដ៏មានពភា ព្រះអង្គទ្រង់ត្រាស់ថាកូនកហបតីមិនមែនវង្វេងទេហើយចូលមិនបានហៅខ្ញុំព្រះអង្គថាប្អូនប្រុសអញ្ចឹងថាហៅតាមគុណធម៌ណាកហបតីគេបានសក្កទាគេមិផលណាហើយកហបតីសោតតាបត្តផលប្អូនគេមែនហ្នឹងណាបានសบายចិត្តមុខស្រស់បោះទាំងទឹកភ្នែកនៅនឹងមុខហ្នឹងចឹង ព្រះអង្គត្រាស់ថាកហបតីសោកសៅអីការប្រត់ប្រាស់ធម្មតាទេតើហើយបាន ទូលព្រះអង្គថាមិនមែនសោកសៅនឹងប្រត់ប្រាស់អីទៅប្រមាណទេព្រះអង្គតែអាណិតកូន ដល់ទៅពេលបានដឹងរឿងអញ្ចឹងទៅសបាយចិត្តទៅសបាយនឹងកូនថាអូអញ្ចឹងកូនស្រីខ្ញុំព្រះអង្គនឹងគឺថារីករាយទាំងក្នុងលោក នេះរីករាយទាំងក្នុងបរលោកហើយអញ្ចឹងសបាយចិត្តអញ្ចឹងណា ទឹកចិត្តឪពុកម្ដាយហ្នឹងគឺចឹងចឹងបានព្រះអង្គសម្ដែងឥធិនន្តតិពេចៈនន្តតិកតបញ្ញោឧបយត្ថនន្តតិហ្នឹងគឺព្រះអង្គទ្រង់សម្ដែងអំពីរឿងបុគ្គលដែលបាន ធ្វើបុណ្យហើយ រមែងរីករាយនៅ ក្នុងលោកទាំងពីរគឺទាំងក្នុងលោកនេះទាំងក្នុងលោកខាងមុខហ្នឹង នឹងឯងអ្នកដែលបានធ្វើបន់ហើយគឺថារមែងរឹងរិតតែរីករាយឡើង ទីព្រោះបានឃើញនៅអំពើដ៏បរិសុទ្ធរបស់ខ្លួននឹងឯងរីករាយណាស់បានឃើញអំពើដ៏បរិសុទ្ធរបស់ខ្លួននឹងដោយតែព្រះអង្គសម្ដែងចំពោះធម្មិកឧបាសកអញ្ចឹង សោមោតតេសោបមោតតេតិស្វាកម្មវិសុទ្ធិមត្តណោចឹងបានថាបងប្អូនកូនចៅមានស្មារតីភ្លឺស្វាង គឺថាចោតិបរាយណោណាគឺថាទៅទាំងភ្លឺស្វាងអញ្ចឹងនេះខ្ញុំបកណារៀបរាប់អធិប្បាយអំពីគុណរបស់ស្មារតីហ្នឹងចឹងដោយសេចក្តីនឹងប៉ុណ្ណឹងហើយ មានសំណួរមួយទៀតនេះ គឺអឺជាដំបងខ្ញុំអនុមោទនាបណ្ឌកសលលោកគ្រូរីករាយណាស់ហ្នឹងហើយហើយអនុមោទនាបនប្រសង់គុណចាស់គ្រប់គ្រប់ព្រះអង្គនិងលោកគ្រូអាចារ្យកម្មការបាសបាសការបានពេញហើយក្នុងកាលមុនរហូតដល់ឥឡូវនេះ នឹងឯងហើយមាន សំណួរសួរថា តើព្រះសង្ឃដែលបានរៀនធម៌របស់ ព្រះសម្មាសម្ពុទ្ធហើយ តែបែរទៅជាដុតកម្ដៅខ្លួនឯងចោល មានន័យយ៉ាងណានឹងផ្ដល់អកុសលវិបាកយ៉ាងណាព្រោះណារឿងពាក្យថាដុតកម្ដៅខ្លួនឯងក៏មិនដឹងជាអ្នកសួរនឹងសំដៅទៅលើ ដឹកដោយភ្លើង ធ្វើអត្តឃាតយ៉ាងណាពីព្រោះក៏មានប្រសង់ដែលបូជារូបកាយនឹងចឹងដែរចឹងនឹងឯងរឿងនឹងគឺមួយរឿងទៅតែមួយរឿងទៀតរឿងដឹកកម្ដៅខ្លួនឯងនៅក្នុងបុគ្គល4ពួកអានឹងជារឿងដែលមិនល្អទេមិនល្អសតពីព្រោះ ដុតកម្ដៅខ្លួនឯងជាយាមដុតកម្ដៅអ្នកដទៃអាហ្នឹងគឺមួយរឿងចឹងទៅចឹងហ្នឹងឯងគឺបានដីថា អាការដែលដុតកម្ដៅខ្លួនឯងហ្នឹងគឺធ្វើខ្លួនឯងឲ្យទុកឲ្យលំបាកទុក្ករកិរិយាហើយអាត្រង់ដែលថាដុតកម្ដៅអ្នកដតីហ្នឹងគឺដោយសារការសម្លាប់សត្វបូជាយ៉ាញ់អីអីចឹងទៅហើយមាន បកគលមកពួកទៀតហ្នឹងទាំងការដុតកម្ដៅខ្លួនឯងដោយពរាជាអីអីចឹងឬក៏ព្រាមណៈមហាសាលចុះពីវិមានប្រាសាទមកមកផ្ទុំមកសម្រាសម្រាននៅនឹងដីធ្វើ ខ្លួនឯងឲ្យទុកលំបាកហើយធ្វើពិធីបូជាយ៉ាញ់សម្រាប់សត្វទៀតអានឹងវាទៅទាំងពីរទាំងដុតកម្ដៅខ្លួនឯងទាំងដុតកម្ដៅអ្នកដតីប៉ុន្តែដល់ទៅ ទី4ព្រះអង្គសម្ដែងពីភិក្ខុសង្ឃ ចាប់ផ្ដើមដោយសិលជាដើមអញ្ចឹងទៅគឺមិនដុតកម្ដៅខ្លួនឯងមិនដុតកម្ដៅអ្នកដទៃទេ មិនប្រព្រឹត្តជាយាមទៅ ក្នុងការដុតកម្ដៅនឹងទេ រហូតដល់នៅភាពជាបុគ្គលតិចបានសម្រេចនៅអរិយមេអរិយផលទៅ ក្នុងសាសនានឹងនឹងព្រះអង្គសម្ដែងបុគ្គល4ពួកនៅក្នុងកម្មតរកៈសោត ខាងដើមដីដកលេខ23ក៏មាន ក្នុងអង្គត្រនិកាយចតុកនិបាតក៏មាននៅក្នុងគម្ពីរបកលបបញ្ញត្តិព្រះអភិធម្មបុគ្គលពួក4ហ្នឹងក៏មានក៏ណាចឹងគឺ នៅក្នុងរឿងដុតកម្ដៅខ្លួនឯងហ្នឹងម្យ៉ាងក្នុងការដែល ធ្វើអត្តឃាតធ្វើអត្តឃាតហ្នឹង មិនប្រកាសថាល្អឬអាក្រក់ទេវានៅលើមហាប្រតិនឹងឯងទៅក្នុងចិត្តដែល មានបំណងដើម្បី បូជាបរតនត្រ័យអីចឹងទៅអានឹងយើងវិនិច្ឆ័យថាម៉េចថាម៉េចមិនបានទេវានៅលើបហប្រតិទៅគណៈដូចជាភិក្ខុ 7អង្គនៅក្នុងសាសនាព្រះពុទ្ធកសបៈដែលសាសនានឹងមានការរាវរយទៅក៏បបួលគ្នាស័កព្រះមចារីឡើងលើ ភ្នំ ដាក់បង្អោងឡើង រួចទៅច្រានបង្អោងទម្លាក់បដញ្ញាថាអត់បិណ្ឌបាតឆាន់នេះបើមិនបានតម្រាច់គុណធម៌មួយអង្គបានព្រះរហັດមួយអង្គបានអនាគាមិផលសិតតែមានរិទ្ធទៀត 5អង្គហ្នឹងអត់មាន បានសម្រេចអីរិទ្ធក៏អត់ចឹងទៅក៏អត់ចង្ហាន់សគត់នៅលើ ភ្នំហ្នឹងទៅ5ព្រះអង្គហ្នឹងទៅកម្មទេវលោកទាំង5អង្គគឺណាអាហ្នឹងគឺបដញ្ញាធ្វើអត្តឃាតនឹងដែរតើបើមិនបាន សម្រេចទេ គឺសុកចិត្តអត់ឆាន់ប៉ុន្តែដើម្បីមានចិត្តមមតំទៅបូជា ក្នុងសាសនានឹងឯង មិនមានអីមិនមានអីមានជីវិតបូជាអានឹងវាស្រេចតែចិត្តកើតឡើងចឹងវិខទេវតាតនៅពេលដែលផែនដីស្រោបតាំងចិត្តបូជារូបកាយឆ្អឹងអីអីនឹងដល់ពពុទ្ធនឹកដល់គុណពពុទ្ធសរសើរគុណលក្ខណៈរបស់ពពុទ្ធហើយបូជាជីវិតចំពោះព្រះអង្គស្លាប់ស្លាប់ទៅ រូបកាយនឹងបូជាថ្វាយព្រះអង្គហើយ បានជាឧបនិស្ស័យអញ្ចឹងចឹង ដែលបំពេញអភិនិហាបារមីមកហើយនឹងបានទៅជាព្រះបច្ចេកពុទ្ធមួយព្រះអង្គផងដែរណាភិក្ខុទេវតតនឹងហើយកំណត់ថាមួយសែនកាប់ទៀតផងទាំងនឹងឯងនឹងគឺក្រំតែរំលឹកអំពីរឿងការដែល តាំងចិត្តបូជា ថ្វាយព្រះអង្គនឹងវាសំខាន់ត្រង់ដែលបានជ្រះថ្លាក្នុងចិត្តចំពោះ គុណប្រពុតក្តីគុណពធัวក្តីគុណប្រសង់ក្តីនឹងឯងព្រះបរមពុរិស័ទក៏ធ្លាប់បងលះបងជីវិតធ្លាប់បានបំពេញបរមត្តបារមីទម្លាក់ខ្លួនពីលើមកបូជាពធัวក៏មានដែរទាំងរឿងរ៉ាវមានសពគ្រប់ចឹងគឺវានៅលើបហាប្រតិនៅលើចិត្តនៅក្នុងរឿងការដែលបូជាកាយបូជាជីវិតអីអីហ្នឹង ចឹងគឺខ្ញុំកណាឆ្លើយទាំងពីរហ្នឹងពីរឿងដុតកម្ដៅខ្លួនឯងដោយអំណាចបាបដោយអំណាចកិលេសវាជារឿងអកុសលដោយឡែកផ្សេងចឹងទៅធ្វើខ្លួនឲ្យຕົកឲ្យលំបាកអីអីដែលមិនមែនជាមជ្ឈមបដិបទាទៅមិនតែការដែលបូជាជីវិតចំពោះបរតនត្រ័យគឺជារឿងមួយដែលឡែកផ្សេងទៀតចឹងតណាជាដើមហ្នឹងប៉ុន្តែ មិនអាចថាចេះតែឲ្យត្រូវគ្នា គ្រប់រឿងទៅទាំងអស់ទេអានឹងជាចំណុចមួយចាដែលយើងត្រូវយល់ព្រោះរឿងក្នុងជីវិតនេះត្រូវយល់ណាស់ណានឹងឯងទៅតែយើងអាចបាននៅសេចក្តីសុខគេថាយល់ក្នុងរឿងជីវិតហ្នឹងរមែងបានសុខហ្នឹងវាតេតួងទីពាក្យដែលថា យល់អំពីមនុស្សបានញាតិកាយល់អំពីកិច្ចការបានជាប្រមុខយល់អំពីជីវិតរមែងបានសុខយល់អំពីទុក្ខរមែងឃើញសច្ចធម៌ទៀតក៏ណាហ្នឹងឯងយល់អំពីទុក្ខឃើញសច្ចធម៌មានទុក្ខសច្ចៈជាដើមហ្នឹងតេតួមទៅនឹងការយល់ដឹង យល់ត្រូវជាសម្មាទិដ្ឋិចាប់ផ្ដើមពីកម្មសកតាសមាទិដ្ឋិបានចូលទៅក្នុងសមាទិដ្ឋិវិបស្សនាសមាទិដ្ឋិលោកយៈមាន2ចឹងកម្មសកតាសមាទិដ្ឋិហើយនឹងវិបស្សនាសមាទិដ្ឋិរួចបានចូលដល់សមាទិដ្ឋិដែលជាអង្គមគ្គធម្មេហੰសារថੰព្រូមិ សម្មាទិដ្ឋិបុរេជាវាំងហើយត្រូវមានកម្មាសកតាសម្មាទិដ្ឋិហើយនឹងវិបស្សនាសម្មាទិដ្ឋិនឹងនាំមុខបានសម្មាទិដ្ឋិលោកតរៈនឹងឯងបានកើតឡើងកណានឹងឯងដែលប្រៀបបីដូចជារត់ព្រះទីណាងនៃស្ដេចចក្រពត្តិដាច់ជាងមក ទៅតាមការដែលមាននៅសម្មាទិដ្ឋិលោកយៈស្ទុះទៅមុននាំមុខនឹងឯងចឹងពុទ្ធបរិស័ទយើង ត្រូវយល់អំពីរឿងរ៉ាវនៃជីវិតយល់អំពីបរិស័ទគឺថាធัวរបស់សព្វរោះគឺត្រូវតែមានការចេះដឹងអញ្ចឹងចឹងដឹងអំពីបរិស័ទបរិសញ្ញុតា យល់អំពីបុគ្គលនេះបុគ្គលនោះណាបកលញ្ញុតា គឺសัพពរិស័កធัวទាំងធัวរបស់សัพពរោះត្រូវយល់ដឹងណាស់ដឹងតាំងតែអំពីរឿងហេតុនៃធัวទាំងឡាយធម្មញ្ញុតាដឹងអំពីផល គឺអដ្ឋញ្ញុតានឹងឯងដឹងខ្លួនឯង អបញ្ញុតាស្ថិតតែជាការចេះដឹងទាំងគាត់ណាហើយមត្តញ្ញុតាដឹងប្រមាណកាលញ្ញុតាស្គាល់កាលសិតតែតេតងទៅនឹងតួបញ្ញា ដែលយើងត្រូវសិក្សាត្រូវសែកគប់ត្រូវរៀនសូត្រពុទ្ធិកាពុទ្ធភាសិត យើងអានហើយយើងទន្ទិញឲ្យបានចេះចាំត្រៃបីដកហ្នឹងយើងមិនអាចចេះចាំអីទាំងអស់ប៉ុន្តែយើងពីរោះយល់ចូលចិត្តសេចក្តីណាក៏យើងកត់ត្រាចំណាំចាំទុក ប្រើប្រាស់ពេលវេលាឲ្យច្រើនដើម្បីសិក្សាពុទ្ធរិកាហ្នឹងពីព្រោះព្រះអង្គសត្វតែបង្រៀនអំពីដែល ការស្គាល់ទាំងអស់នឹងការចេះដឹងនឹងដូចជាការដែលយើងត្រូវចេះដឹងត្រូវយល់អំពីរឿងជីវិតមនុស្សយើង ជាធម្មតាវាមិនអាចថាចេះតែយល់ត្រូវគ្នាទៅគ្រប់រឿងទេអធិស្ស្រ័យណាចឹង នឹងឯងសូម្បីតែព្រះអរហន្តាខៃណាស្របហើយអង្គខ្លះក៏អធិស្ឋ័យខាងស្ងប់ស្ងៀមចឹងទៅ ចូលឈាមចឹងទៅដូចជាព្រះកង្ខារេវតៈចឹងទៅ អង្គខ្លះខាងធម្មកថាទៅ ទេសនាសម្ដែង ទៅហើយសិតតែមានបរិស័ទចំណូលចូលចិត្តអធិស្ឋ័យទៅ រាប់រយអង្គទៅពាន់អង្គទៅតាមអង្គនោះនោះប៉ុន្តែសត្វតែជាព្រះអរហន្តមានទៅតោះតេងអីទេនឹងឯងព្រលោកបានជ្រាបយល់អំពីអធិស្រ័យហើយសត្វតែបានឈ្នះនៅកិលេស ក្នុងបហប្រតិក្នុងចិត្តសន្តាននឹងបានដល់នៅសេចក្តីបរិសុទ្ធគ្រប់គ្រប់អង្គទៅហើយ ហ្នឹងឯងតែខ្ញុំមិនដាគ្រាន់តែលើកឡើងឲ្យឃើញថាសំបីតែប្រខៃណាស្រប អង្គខ្លះក៏ផ្នែកខាង បញ្ញាទៅ អង្គខ្លះក៏ផ្នែកខាងរិទ្ធទៅអង្គខ្លះក៏ផ្នែកខាងពហុសោតទៅ អង្គខ្លះក៏ផ្នែកខាងវិន័យធัวទៅ អង្គខ្លះក៏ធម្មធัวទៅ អង្គខ្លះក៏ខាងធុដំទៅ ទៅតាមឯកតតិកៈហ្នឹងគុណចាស់ហើយមើលក្នុងអាស័យតិមហាសាវៈ 80ព្រះអង្គនឹងសិតតែមានភិក្ខុដែលជាបរិស័ទនឹងរាប់រយអង្គខ្លះ500ខ្លះ1000អីចឹងទៅ ដូចជាព្រះឧរវេលកសបៈហ្នឹងដល់1000អង្គចឹងទៅហើយសត្វតែធ្លាប់ ទំនាក់ទំនងគ្នាពីអតីតជាតិមកទាំងប៉ុណ្ណាបានមកជាបរិស័ទ តាំងតែពីព្រះអង្គនៅជាពរាជាម្លេះព្រះមហាកបិនណានឹងឯងអាមាតនឹង1000អង្គនឹងយ៉ាងចិត្តដិតសំបីតែថាពរាជាស្ដេចយាងមករកកលព្រះរាមាពភាកហ្នឹងក៏មកតាមដែរចោលភរិយាក៏ចោលដែរគឺថាហែហោមអមដំណើរពរាជា ដោយពុទ្ធានុសតិចឹងពរាជាអាស្រ័យ អសដសេះជាព្រះទីណាំងនឹងណាគឺយាងកាត់ស្ទឹងកាត់ទលេបាន ដោយអំណាចកម្លាំងនៃពុទ្ធានុសតិដែលមានបៃតៈធ្វើឲ្យដាច់យាងឆ្លងស្ទឹងឆ្លងទលេដោយ អត់ចាំបាច់មានស្ពានទេរឿងរ៉ាវរបស់ព្រះមហាកបិនហ្នឹងនឹងឯងចឹង ហើយព្រះអគ្គមហេសីព្រះនាងអនោជាហើយនឹងពួកនាងនាងដែលជាភរិយា អាមាតទាំង1000ហ្នឹងក៏បាននៅពុទ្ធានុសតិហើយក៏ធ្វើដំណើរមកតាមផ្លូវពរាជាលះបង់នៅវ័យវ័យក្នុងពរាជវាំងនឹងឯងចឹង ធ្វើដំណើរមករកព្រះអង្គនឹងដោយអត់មានត្រឡប់ទៅវិញណាភិក្ខុនីក៏ឧបសម្បទាតាមភិក្ខុនីទៅព្រះអង្គទ្រង់ព្រះតម្រេះឲ្យព្រះនាងអបលវណ្ណាធេរីនឹងនិមន្តមកហើយនាំពួកព្រះនាងអនោជានឹងឲ្យទៅបួសក្នុងសំណាក់ភិក្ខុនីហើយក៏សម្រេច ព្រះអរហន្តជា ព្រះអរហន្តីមាន ចាំបាច់ត្រូវការអីពីលោកនេះទេនឹងឯងយាមទៅនឹងក៏មិនបានជានឹកនីវិលត្រឡប់អីមកទេក្នុងក្នុងដំណើរនឹងដំណើរទៅនិព្វានតែហ្មងចឹងណាចឹងក៏ណានឹងឯងអត់មាន ចាំបាច់ត្រូវការអីមែនមែនទៅពីព្រោះកំណត់ដឹងនៅបញ្ញខណ្ឌបាន បញ្ញខណ្ឌក៏ជារបស់ដែលខុសសូនទៅក្នុងលោកនេះហើយយើងត្រូវការក៏ដោយសារតែជាប់ជំពាក់តេតិននឹងបញ្ញខណ្ឌនឹងដែលប្រកាន់ថាជាខ្លួនយើងដល់ទៅវាអស់សេចក្តីប្រកាន់ថាជាយើងទៅហើយបញ្ញខណ្ឌក៏អត់មាន ចាំបាច់ត្រូវការអីហើយសេចក្តីប្រកាន់ថាខ្លួនយើងនឹងក៏អត់មានអានឹងគឺឈ្នះលោកនេះតែហ្មងចឹង ឈប់ធ្វើជា ទាស័កក្នុងលោកនឹងអានឹងគឺដំណោះដោះស្រាយសម្រាប់ពុទ្ធបរិស័ទយើងក្នុងព្រះសាសនានេះ គឺមានទីពឹងមមតំអញ្ចឹងអញ្ចឹងអញ្ចឹងគឺតំណាក់តំណងអំពីបរិស័ទរបស់ព្រះអសិតិមហាសាវកឯកតតិកៈភិក្ខុភិក្ខុនី បរិស័ទដែលជាបាសកបាសិកាអីអីហ្នឹងគឺសត្វតែធ្លាប់ទំនាក់ទំនងក្នុងអតីតជាតិមកតែអញ្ចឹងយើងសពថ្ងៃក៏អញ្ចឹងទំនាក់ទំនងគ្នារឿងការដែលពេញចិត្តអីអីគឺថាយើងព្រមតាមនឹងទៅកុំឲ្យយើងគិតថាគ្នាគ្នាគេអីចឹងមិនមែនគ្នាយើងអីវាមិនមែនទៅតែ ក្នុងជាតិនឹងទេដែលមានទំនាក់ទំនងស្រឡាញ់ចូលចិត្តអីគ្នាយើងមើលទៅនឹងឯងដែលអ្នកដតីនឹងទំនាក់ទំនងកិច្ចការងារអីរាប់អានគ្នាឃើញគ្នាស្រឡាញ់ចូលចិត្តអីហ្នឹងគឺសុទ្ធតែធ្លាប់ទំនាក់ទំនងធ្វើបន់ធ្វើទៀនរួមកិច្ចការងារពីអតីតជាតិនឹងមកទៀតរឿងយើងមើលក្នុងពជាដកដែលព្រះអង្គសម្ដែង សឹងតែគ្រប់វិជាដកទាំងអស់សិតតែ មានទំនាក់ទំនងអំពីអតីតជាតិមករឿងអីរឿងអីរឿងអីហ្នឹងទៀតយើងសិក្សាឲ្យបានជាប្រយោជន៍ប្រតិបត្តិយល់ហ្នឹងឯងហើយរឿងដែលនោះយើងចាប់ផ្ដើមជួបគ្នាអីចឹងទៅក៏រកម្មរកោសនឹងគ្នានឹងឯងមិនមិន ត្រូវអធិស្ស្រ័យគ្នាទោះជាអត់មានរឿងអីធំដុំក៏ចិត្តតោះអីអីចឹងទៅក៏ត្រូវតែយល់ត្រូវយល់ថាវាធ្លាប់មានរឿងមិនត្រូវគ្នានឹងណា យើងធ្លាប់ធ្វើអីប៉ះពាល់ទៅដល់គាត់នឹងមើលដូចជានាងរជ្ជុមេលាអីអីហ្នឹង នឹងឯងចឹងបងនិតក៏បានជ្រាបស្រាប់ហើយត្រូវការបន្ថែមសេចក្តីអីក៏តាមនឹងទៅ ក្រំតែថានាងនឹងត្រូវចវាយស្រីនឹងវាយធ្វើបាបនឹងឯងចឹងក៏វាមានប្រវត្តិថា ខ្លួនឯងនឹងវាធ្លាប់ ជាចវាយវាយតបទៅលើគេវាមានរឿងអញ្ចឹងណាដូច្នេះមកក្នុងបច្ចុប្បន្ននឹង កុំតែព្រះតមានពភាព្រះអង្គទ្រង់ដាច់យាងទៅ បានបដិស្ថាននាងរជ្ជុមេលានឹងឲ្យតាំងនៅក្នុងសោតាបត្តផលចឹងទៅវាមិនជាប់រឿងរ៉ាវទាំងអស់នឹងទេព្រោះនាងរជ្ជុមេលានឹងក៏ថ្នាំងថ្នាក់អអន់ចិត្តហើយរហូតដល់ទៅ អស់សង្ឃឹមក្នុងជីវិត ត្រូវចងកសម្លាប់នឹងមិនដឹង ជានៅ ក្នុងគំនុំគុំស្អប់អីទៅយ៉ាងម៉េចវាជាប់ក្នុងចិត្តនឹងចឹងទៅប៉ុន្តែត្រូវដោះស្រាយបាន រួចរាល់ទៅនាងរជុមេលាដែលជាអ្នកបំរើដែលជាវាយស្រីនឹងចិត្តតែចាប់ទាញសក់យកទៅធាក់នឹងជើងអីអីហ្នឹង ក៏មិនស្ដាយសំណោះសក់ខំទៅកោសក់ចេញឲ្យអស់បើនោះស្រីដែលមិនមែនមានដំណងដើម្បីនឹងបួសអីណានេះគឺថាឲ្យចវាយស្រីនឹងចេះតែចាប់ទាញសក់យកទៅធាក់នឹងជើងនឹងព្រមកោសក់ក្បាលនឹងប៉ុណ្ណឹងហើយគេនៅតែចាប់ យកខ្សែមកចងឲ្យទៅជាចំណងហើយដាក់អាជ្ញា មិនឲ្យស្រាយទៀតរៀនស្រាយគេវាយងាប់ចឹងទៅបានជាមានឈ្មោះថារជុមេលាហ្នឹងរជុហ្នឹងវាចំណងហ្នឹងឯងនឹងកំរងនៃចំណងនៃគេចងពាត់ ក្បាលមិនឲ្យស្រាយហ្នឹងគេទុកទាញជំនួសសក់ហើយយកទៅធាក់យកទៅវាយចឹងហ្នឹង នឹងឯងពៀវិរិយវាមានមកខ្ញុំមិនណាលើកឧទាហរណ៍ហ្នឹងចង់បញ្ជាក់ថាមនុស្សយើងវាមានមកអញ្ចឹងឃើញគ្នាជួបគ្នាអីចឹងទៅមិនត្រូវមិនចូលចិត្តអីយើងត្រូវប្រយ័ត្នណារំងាប់ពីវេរានឹងក្នុងជាតិនឹងដោយការមិនចងពីនឹងឯងចឹងត្រូវកិច្ចត្រូវជាក៏កិច្ចទៅជៀសទៅ ហ្នឹងឯងហើយបើថាវាត្រូវជួបគ្នាអីហ្នឹងយ៉ាងណា ត្រូវអប់រំចម្រើនមេត្តាចិត្តដើម្បីរងាប់នៅ ពីវេរា មាន ស្មារតីហើយត្រូវមានមេត្តាទៀតបានបានទៀតមានត្រឹមតែស្មារតីមិនរួចពីទេតលមានមេត្តាចិត្តទៀតអានឹងគឺត្រូវ ផ្ដាច់ពីវេរា នៅពេលដែលយើងបានមកជួបនឹងព្រះសម្មាសម្ពុទ្ធតាមរយៈនៃពធัวបត្រៃ3ដកនេះ នឹងឯងអញ្ចឹងហ្នឹងគឺជាចំណុចដែលរៀបរាប់ពីដំណើរជីវិតដែលយើងរស់នៅជួបជុំគ្នា បងប្អូនពុទ្ធបរិស័ទទាំងអស់ហ្នឹងគឺចំណុចទី1គឺត្រូវយើងយល់អំពីមនុស្សយើងដែលមិនអាច មានអធិស្ឋ័យអីត្រូវគ្នាគ្រប់រឿងទេឲ្យតែយើងបានរឿងធំធំដូចជាថារាប់អានពុទ្ធសាសនាមកបន់មកទៀនសាលាកភ័តកសាងកត់សាលាព្រះវិហារអីចឹងទៅ យើងមកគ្នាជួបជុំគ្នា ក្នុងបនទានអីអញ្ចឹងគួរតែយើងរងាប់ នៅពីវរានឹងឯងតែទោះជាយើងមកជួបគ្នា នៅក្នុងវត្តអារាមអីនឹងយ៉ាងណាក៏មិនមែនយើងមកណាឌៀមដាមដើមភ្នែកកតុយភ្នែកហើយមកឆ្លោះគ្នា ប្រកែកគ្នាអីក្នុងវត្តទេ គឺយើងមានពុទ្ធពធប្រសង្ឃ មានកុដិសាលាព្រះវិហារបរមកុដិអីអីនឹងឯងជាទីគោរពសក្ការៈរំងាប់ បញ្ចប់ពីវេរានឹងគ្នាគឺយើងត្រូវយល់ថា មិនក៏បានជាមានរឿងមិនត្រូវគ្នានេះមួយនោះមួយ គឺសិតតែមាន ទំនាក់ទំនង រកម្មរកោសមកអញ្ចឹងត្រូវតែរងាប់នៅពីវេរានឹងឯងមានពពុទ្ធពធប្រសង់មានពពោតិព្រឹកបច្ចែដី បរមមកតនឹងឯងជាសាកសីនៃជីវិតរបស់យើងនឹងឯងអានឹងគឺយើងត្រូវយល់អញ្ចឹងក្នុងការដែលយើងដឹងថា នោះយើងមានអធិស្ស្រ័យ មិនដូចគ្នាអញ្ចឹងគឺយើងមានការឲ្យអភ័យមិនចេះ តែប្រកែប្រកម្មឲ្យត្រូវគ្នាអីគ្រប់រឿងទេហ្នឹងឯងស្ដាប់ឲ្យបានថា មិនចេះតែប្រកែប្រកម្មឲ្យត្រូវគ្នាគ្រប់រឿងទេអានឹងត្រូវយល់ពីច្បាប់ធម្មជាតិយើងក៏មិនអាចចេះតែថាធ្វើអីធ្វើអីទៅឲ្យដូចអធិស្ស្រ័យអ្នកដតី នឹងឯងហើយតើយើងចង់ឲ្យអ្នកដតីធ្វើអីនិយាយអីគិតអីដូចយើងយ៉ាងម៉េចទៅអានឹងគឺពុទ្ធបរិស័ទធ្លាប់បាន ស្ដាប់ធ្លាប់បានគិតហើយប៉ុន្តែស្ដាប់ទៀតគិតទៀតព្រោះនេះជាបរមត្តធัวទាំងរៀងរៀងព្រះអង្គរៀងរៀងខ្លួនរហូតដល់យើងឃើញធัวទាំងអស់នឹងឯងមិនមែនជា ខ្លួនយើងមិនមែនជាអ្នកដតីទេ ជាការសន្សំអធិស្ស្រ័យចិត្តសន្តានមក ឃើញជាបរមត្តធัวនឹងទៅទៀតទៅណាទៀតបានកាន់តែស្រឡះស្រឡំក្នុងចិត្តហើយស្ងប់រងាប់ទៅតែម្ដងហ្នឹងឯងអញ្ចឹងគឺថាយើងមិនអាចចេះតែកាន់យកទៅតាមចិត្តគំនិតរបស់យើងទេនឹងឯងគឺយើងត្រូវមានញាតតែធัวធัวដែលប្រព្រឹត្តទៅរោគញាតនឹងឯងសំគួរយ៉ាងម៉េចយ៉ាងម៉េចនឹងចឹងទៅក៏យើង អប់រំចិត្តរបស់យើងផងហើយនឹងក៏ប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ជាសេចក្តីសុខនិងជាកម្លាំងចិត្តដល់អ្នកដតីដើម្បីអ្នកដតីនឹងមានកម្លាំងចិត្តក្នុងកិច្ចការងារដែលដែលត្រូវធ្វើជាប្រយោជន៍ជាបុណ្យជាកុសលរួមគ្នាក្នុងពុទ្ធសាសនានោះយើងដែលនៅមានកិលេសហ្នឹងវាយ៉ាប់ណាយើងមានខ្លួនយើងពិសោធន៍ដឹងហើយ គឺវាមិនមែនចេះតែមានកម្លាំងចិត្តនៅ ក្នុងកិច្ចការងារសពគ្រប់ទៅទេនឹងឯងកិលេសនឹងវាធ្វើឲ្យធុញថប់វាធ្វើឲ្យអប់សពវាធ្វើឲ្យខ្ជិលវាធ្វើឲ្យស្ពឹកសពន់ណាតម្រុនអីទៅអញ្ចឹងទៅណាសឹងតែលើកដៃលើកជើងមិនរួចនឹងឯងមិនជ្រះថ្លាមិនត្រេកអរមិនពេញចិត្តក្នុងកិច្ចការងារដែលធ្លាប់ធ្វើធ្លាប់ប្រព្រឹត្តនឹង ក៏ប៉ុន្តែបានកម្លាំងចិត្តអំពីបុគ្គលដែលជាទីស្រឡាញ់ជាទីពេញចិត្តវាមានកម្លាំងចិត្តអញ្ចឹងទេនឹកឃើញដល់អង្គនេះអង្គនោះបុគ្គលនេះបុគ្គលនោះដែលរួមកិច្ចការងារទៅវាធ្វើឲ្យសบายចិត្តវាមានកម្លាំងចិត្តដើម្បីធ្វើកិច្ចការងារនឹងតទៅទៀតបានវាមាន វាមានជំនួយអញ្ចឹងចឹងតាមផ្លូវចិត្តហ្នឹងអញ្ចឹងបានថាមនុស្សយើងបាត់បង់អ្វីអ្វីជាធម្មតាប៉ុន្តែកុំឲ្យបាត់បង់កម្លាំងចិត្តព្រោះធំដុំណាស់ក្នុងកិច្ចការងារហើយនឹងជីវិតរស់នៅកម្លាំងចិត្តហ្នឹងចឹងនោះយើងមិនមែនត្រឹមតែបាត់បង់ការងារទេដែលដែលអស់ទឹកចិត្តហ្នឹងទេរហូតដល់ទៅបាត់បង់ជីវិត នឹងឯងធ្វើអត្តឃាតអីអីចឹងទៅដោយសារតែមិនមានកម្លាំងចិត្តនឹងខ្លាំងណាស់ណានឹងឯងទាំងកម្លាំងចិត្តនឹងខ្លាំងជាងកម្លាំងកាយណានឹងឯងកម្លាំងចិត្តនឹងទាំងទោះជាអត់បាយអត់ចង្ហាន់អីម្ដេចម្ដាតែកម្លាំងចិត្តនឹងគឺថា ខ្លាំងទៅតែម្ដងចឹងដោយតកតួងនឹងរឿងសាលាកផាត់អីអីហ្នឹង មានរឿងរ៉ាវដែលយើងធ្លាប់ស្ដាប់មកហើយមើលព្រោះហេតុតែបំពេញកិច្ចការងារក្នុងសាលាកផាត់នឹងទៅថាព្រមយកកូនស្រីជំទង់របស់ខ្លួននឹង ទៅនៅជាមួយគេ ដើម្បីបានមេកោមួយយកមករើតទឹកដោះដើម្បីបានធ្វើជាចង្ហាន់បណិត ដើម្បីជាសាលាកផាត់ហ្នឹងនឹងឯងនឹងគឺមិនមានស្អីឲ្យ ពិនិត្យអីទៅទេ ជាប្រចាំមកហ្នឹងពេលហ្នឹងបានមេគោមួយហើយទុកឲ្យភរិយានឹងឯងនៅ ធ្វើកិច្ចការងារហ្នឹងខ្លួនឯងហ្នឹងត្រូវទៅស៊ីឈ្នួលគេដើម្បីយកប្រាក់មកលួសកូនស្រីហ្នឹងហ្នឹងឯងចឹងហើយ12តម្លឹងមាសចឹង ត្រូវទៅស៊ីឈ្នួលគៀបអំពៅឲ្យគេនឹងអស់កន្លះឆ្នាំ6ខែពេញចឹងទៅបានមាស12តម្លឹងនឹងដើម្បីយកទៅលួសកូនស្រីនឹងមកវិញអានឹងគឺក្នុងបំណងធ្វើសាលាកផាត់នឹងហ្មងចឹងជ្រះថ្លានឹងភិក្ខុសង្ឃដល់តែប៉ុណ្ណឹងហ្នឹងហើយហើយរឿងរ៉ាវនៅ មានតទៅទៀត12តម្លឹងហ្នឹងក្នុងការដែលបាន ថ្វាយចង្ហាន់ដល់ព្រះបណ្ឌបាតយៈថេរៈមកតាមផ្លូវអីអីហ្នឹងមិនរៀបរាប់អីទៅទៀតទេគ្រាន់តែចង់រំលឹកអំពីរឿងដែលប្រព្រឹត្តទៅនៅ ក្នុងសាលាកផាត់ហ្នឹងចឹងកណាដោយអំណាចនៃទឹកចិត្តដែលជ្រះថ្លាហើយដូចជា ប្របាទកវេរៈអីហ្នឹងក៏អញ្ចឹងហ្នឹងឯងហើយស្ដាច់វេសវណ្ណទាំងស្ដាច់យៈណាហ្នឹងឯងជាព្រះសោតតាបានតាំងពីសម័យពុទ្ធកាលហ្នឹងឯងព្រះអង្គពនាមប្របាទកវេរៈហ្នឹងគឺជាប់ពនាមតាំងពីសាសនាព្រះពុទ្ធកសបៈជាឧបាសកទាំងណាជាឧបាសកអ្នកដាំអំពៅអ្នកដាំអំពៅ ហើយគាត់ជាព្រាមឈ្មោះកុវេរៈព្រាមហ្នឹងគាត់តែងតែធ្វើបន់គៀបទឹកអំពៅនឹងឯងមកពេលបន់ដូចនៅវត្តរកាអីចឹងគាត់គៀបអំពៅធ្វើទៀនហ្មងតែអ្នកមកបន់ទាំងអស់គឺថាបានបរិភោគទឹកអំពៅរបស់គាត់នឹងគឺអត់មានលក់ដូរអីទេ គេថាតាមសបាយអញ្ចឹងទៅបន្តទីថ្វាយដល់ភិក្ខុសង្ឃហើយហើយគាត់ក៏មានចំណូលចូលចិត្តធ្វើសាលាកផាត់ប្រចាំឆ្នាំអញ្ចឹងនឹងឯងចឹងប្រវត្តិរឿងរ៉ាវស្ដេចវេស្សវ័នហ្នឹងអញ្ចឹងបានជានៅជាប់ឈ្មោះនាមថាប្របាទកវេរៈហ្នឹងនឹងឯងហើយដាប់ពធទេសនាសម្រាប់សោតតាបត្តផលទាំងល្បីពនាមជាង មហារាជផ្សេងផ្សេងទៀតបាទភក្តរដ្ឋស្ដេចកន្ធប់អីអីហ្នឹងឬក៏បាទវិរូបខៈស្ដេចនីអីអីចឹងទៅហ្នឹងឯងវិរុលហកៈដែលជាស្ដេចនៃពួកភូតទាំងឡាយអីអីហ្នឹងមិនសូវជាល្បីប្រណាមទេគឺប្របាទកវេរៈហ្នឹងគឺព្រះអង្គឆ្លាតឆ្លះជាង មហារាជ3អង្គទៀតចឹងទៅទំនាក់ទំនងដោយសារថាបានបំពេញសេចក្តីល្អក្នុងព្រះសាសនានឹងមកគឺថាមានលៀបមានយុះហើយឆ្លាតឆ្លៀសអីអីហ្នឹងគឺទំនាក់ទំនងដោយសារបានខ្សែគប់បាន ស្ដាប់បានសិក្សា នៅក្នុងព្រះពុទ្ធសាសនាមកនឹងឯងចឹងហ្នឹងឯងអញ្ចឹងការរៀបរាប់ លើកឡើងខ្លះខ្លះក្នុងចំណុចដែលពុទ្ធបរិស័ទយើងកបដីនឹងប្រឹងប្រែងជាយាមបំពេញនៅទីពឹងនៅ ក្នុងចិត្តសន្តាន របស់ខ្លួនហើយហ្នឹងចំណុចមួយណាហ្នឹងឯងត្រង់ដែលថាយើងត្រូវតែយល់អំពីរឿងអធ្យាស្រ័យរបស់មនុស្សយើងផ្សេងផ្សេងគ្នា ត្រូវយល់ហើយត្រូវប្រតិបត្តិ ប្រព្រឹត្តទៅដើម្បីបានជាញាត បានជាការរាប់អានហើយនឹងជួយជាកម្លាំងចិត្តឲ្យដល់គ្នា ក្នុងកិច្ចការងារគឺពុទ្ធបរិស័ទយើងនឹងមានឧបការៈដល់គ្នា មិនដោយចំពោះក៏ដោយប្រយោលអីចឹងទៅដែរសូម្បីតែយើង ជើញមកជួបជុំគ្នានេះសិតតែផ្ដល់កម្លាំងចិត្តឲ្យដល់គ្នាទៀតប៉ុណ្ណា នឹងឯងហ្នឹងគឺយើងត្រូវឃើញឧបការៈកន្លែងហ្នឹងផងណាយើងមិនអាចមកតែឯងអីចឹងទៅឯណាមើលមើលដល់តែមានគ្នាគ្នាអ៊ូអទៅ ធ្វើឲ្យយើងរឹងរិតតែមាន ក្តីជ្រះថ្លាឡើងប៉ុណ្ណាហើយអឺអ្នកសំដែងពធัวអីអីហ្នឹងក៏តាកទួងទៅនឹងអ្នកស្ដាប់អញ្ចឹងទៅចឹងនឹងឯងបានឧបការៈអំពីអ្នកស្ដាប់នឹងមក ចឹងអ្នកសំដែងហ្នឹងក៏ត្រូវតែយល់អំពីគុណរបស់អ្នកស្ដាប់ហើយហ្នឹងទៅប្រព្រឹត្តទៅដោយការរួមព្រៀងគ្នាព្រោះយើង ចេះឲ្យសេចក្តី សំខាន់ដល់គ្នាហ្នឹងឯងដល់ចឹងយើងតែងតែមានសេចក្តី សន្តោសប្រោសបណីអធិស្ស្រ័យហ្នឹងឯងដោយសារអីដោយសារយើង នឹករលឹកឃើញដល់ការថែរក្សាត្រួតត្រងប្រសាសនានឹងគឺមិនមែនតែយើង អាចប្រព្រឹត្តទៅបានទេនឹងឯងចឹងការដែលយើងនឹករលឹកឃើញគុណគឺសេចក្តីល្អដល់គ្នានឹងគ្នាហ្នឹងចំណុចមួយទៀតនៅក្នុងការដែលយើងត្រូវយល់អំពីគ្នានឹងគ្នាយល់នៅ ក្នុងជីវិតនេះគឺត្រង់ដែលថាយើង ត្រូវចេះសម្លឹងមើលសេចក្តីល្អរបស់អ្នកដតីចឹងប៉ុណ្ណានឹងឯងចឹងយើងត្រូវចេះសម្លឹងមើលត្រង់សេចក្តីល្អដែលអ្នកដតីនឹងមានដែរចឹងនឹងឯងហើយសេចក្តីល្អដែលជាទីពឹងសម្រាប់ជីវិតរបស់យើងគឺជាសេចក្តីល្អខ្លួនឯងនឹងឯង មិនមែនសេចក្តីល្អរបស់អ្នកដតីទេយើងគ្រាន់តែសម្លឹងមើលសេចក្តីល្អរបស់អ្នកដតីហ្នឹងក៏ដើម្បីអប់រំគុណធម៌សេចក្តីល្អក្នុង ជីវិតរបស់យើងហ្នឹងឯងអញ្ចឹងគឺថាសេចក្តីល្អដែលជាទីពឹងនៅ ក្នុងចិត្តសន្តានរបស់យើង ធ្វើឲ្យពុទ្ធបរិស័ទយើងប្រឹងប្រែងដោយខ្លួនឯងឲ្យណាស់ ដែលយើងមិនចាំបាច់ចេះតែទៀមទាឲ្យអ្នករតីធ្វើសេចក្តីល្អឲ្យយើងរឿងអីរឿងអីរឿងអីសពគ្រប់ទៅហើយយើងមិនបានសេចក្តីល្អពីអ្នករតីក៏ចេះតែមួម៉ៅមិនសបាយប្រតិមិនសបាយចិត្តទៅនោះទេកណាហ្នឹងឯងយើង ត្រូវយល់ថាចំពោះការដែលមនុស្សយើង មានអធិស្ស្រ័យមិនដូចគ្នានឹងក្នុងចំណុចទី1ហើយយើងក៏ត្រូវយល់បន្តមកទៀតថានោះយើងក៏មានការខ្វះខាតរៀងរៀងខ្លួនទាំងមានការខ្វះខាតមិនអាចនឹងមានសេចក្តីល្អសម្បូរបែប ពេញលេងសពគ្រប់ទៅទេចឹងគឺថាក្នុងការដែលយើងត្រូវមានកិច្ចមាននទីបំពេញសេចក្តីល្អនៅក្នុងចិត្តសន្តាននៅក្នុងជីវិតរបស់យើងនឹងជាភារកិច្ចជាទូនាទីដែលយើងត្រូវបំពេញនឹងឲ្យបានមមតំល្អទៅនឹងឯងកុំចេះតែទៀមទាសេចក្តីល្អអំពីអ្នកដតី យើងត្រូវធ្វើសេចក្តីល្អដោយខ្លួនឯងដើម្បីឲ្យបានសម្បូរឡើងនឹងឯងអាចនឹងតិចតិជុំដល់អ្នកដតីដោយការប្រព្រឹត្តផ្លូវកាយផ្លូវវាចាហ្នឹងចេញអំពីទឹកចិត្តដ៏តិចប្រកបទៅដោយមេត្តាករណាហ្នឹងឲ្យដល់អ្នកដតីចឹងទៅ កុំចេះតែទៀមទាឲ្យអ្នកដតីធ្វើអ្វីអ្វីដែលជាសេចក្តីល្អសពគ្រប់តាមដែលបំណងរបស់យើងនោះយើងត្រូវយល់ថាសេចក្តីល្អដែលជាទីពឹងសម្រាប់ជីវិតរបស់យើង គឺយើងធ្វើឲ្យខ្លួនឯងអានឹងជាចំណុចដែលពុទ្ធបរិស័ទយើង មិនចេះតែប្រកែប្រកាន់ចំពោះអ្នកដតី ដែលបានបានធ្វើអ្វីអ្វីដែលជាសេចក្តីល្អតាមដែលយើងត្រូវការប្រាថ្នានោះណាហ្នឹងឯងយើងត្រូវកាត់បន្ថយកន្លែងហ្នឹងទោះជាភរិយាស្វាមីបងប្អូនយ៉ាងណាយើង កុំចេះតែទៀមទាសេចក្តីល្អពីអ្នកដតីសម្រាប់យើងតែយើងត្រូវគិតធ្វើសេចក្តីល្អហ្នឹងឲ្យដល់អ្នកដតីអញ្ចឹងទៅវិញទៅនឹងឯងសេចក្តីសុខដែលយើងទទួលពីអ្នកដតីហ្នឹងมันមានកម្លាំងដូចជាសេចក្តីសុខដែលយើងបំពេញសេចក្តីល្អឲ្យដល់អ្នកដតីទេវាដូចជាថាមួយយើងត្រេកអរទទួលទានពីអ្នកដតី មួយទៀតគឺថាយើងគឺថាមានសេចក្តីសុខនឹងការឲ្យទានដល់អ្នកដតីវិញយើងមើលមើលកម្លាំងខុសគ្នាចឹងមួយយើងត្រេកអរនឹងទទួលមួយយើងត្រេកអរនឹងឲ្យណាអាការដែលត្រេកអរនឹងឲ្យនេះវាមានកម្លាំងជាទីពឹងខាងក្នុងនឹងឯងដល់យើងទម្លាប់អញ្ចឹងរឿយរឿយទៅឃើញអ្នកដតីយើងនឹកឃើញថា បានអីឲ្យដល់អ្នកដទៃបើមិនមានចតិយវត្ថុទេក៏ពុទ្ធភាសិតពុទ្ធរិកាដែលយើងនិយាយក្នុងអត្តន័យឲ្យសបាយឲ្យរីករាយដល់អ្នកដទៃអញ្ចឹងទៅហៅថាបយៈវាចាពាក្យសម្ដីពីរោះអញ្ចឹងទៅទាំងជាទីស្រឡាញ់ហ្នឹង គឺពីរោះហើយនិយាយឲ្យមានហេតុមានផលឲ្យអ្នកដទៃបានស្ដាប់យល់ទៅឧបមាឧបមាយ ប្រៀបធៀបរឿងអីក៏ឲ្យមានន័យក្នុងការអប់រំទៅហ្នឹងឯងជាធម្មទានពិសេសជាងទ្រព្យសម្បត្តិមាសប្រាក់លុយកាក់ទៅទៀតវឹកហាត់អប់រំអញ្ចឹងទេក្នុងជីវិតហ្នឹងឲ្យសុបាយនៅពេលដែលឃើញអ្នកដតីជួបអ្នកដតីអីហ្នឹងកុំកុំចិត្តតែគិតថាអ្នកដតីត្រូវឲ្យអីអញនឹងឯងត្រូវបន្ធូរបន្ថយបន្សាបនៅអាគំនិតដែលដែលគិតថាអ្នកដតីត្រូវឲ្យអីអញហ្នឹង ឲ្យវាមកជាគំនិតគិតថាអញត្រូវឲ្យអីគេវិញឲ្យវាមានគំនិតអញ្ចឹងទៅអញ្ចឹងសូម្បីតែបបិចិត្តនឹងឯងមិនមានជាទេយវត្ថុអីអីដើម្បីឲ្យដល់ញាតញោមមែនប៉ុន្តែដល់ទៅជួបញាតញោមគិតថាត្រូវអរតនីពុទ្ធរិកាពុទ្ធភាសិតអីយ៉ាងណា មានវែងមានខ្លីអីទៅតាមឱកាសនឹងឲ្យញាតញោមបានស្ដាប់ ធម្មសបាយធម្មទានអញ្ចឹងទៅទៅជាមានអណិតអញ្ចឹងទៅចាំគណាមិនមែនចិត្តទៅគិតថាញោមត្រូវបវារណាបច្ច័យ4អញប្រមាណអីអីអញ្ចឹងទៅហើយដល់ទៅអត់បានទៅទៅជាមានការខកចិត្តអីអីអញ្ចឹងទៅនោះទេហ្នឹងគឺវាជារឿងមួយដែលដែលគួរឲ្យយើងរំភៀស ចំពោះអាការដែល មានចិត្តចិត្តតែជាប់ជំពាក់ជាមួយនឹងរបស់ក្នុងលោកចឹងព្រោះយើងវាមានណាស់ហើយក្នុងវដ្តសង្សារជាតិនឹងកើតមកនៅតូចតូចឆ្មាកមារាកមារី តែងតែជាប់ជំពាក់នឹងអ្វីអ្វីសំបីតែលេងដីសំបីតែញុំនំញ៉ាំឬក៏ ទៀមទាអីពីម៉ែពីឪអីហ្នឹងវាជារឿងជាប់ជំពាក់ណាស់ហើយចឹងរីករាយតាំងតែពីឃើញពលឺថ្ងៃ ឃើញពួរក្រហមលឿងសអីឬក៏សំឡេងអីអីហ្នឹងគឺថាជាប់ជំពាក់អញ្ចឹងចឹងដល់ទៅយើងបានអភិវឌ្ឍចំណេះ ចេះដឹងពង្រឹងកម្លាំងចិត្តកម្លាំងបញ្ញា យើងបានរង្គាសចំពោះអាការដែលចេះតែជាប់ជំពាក់ជាមួយនឹងរបស់ក្នុងโลกហ្នឹងចឹង នឹងឯងត្រង់ដែលថារបស់ក្នុងលោកហ្នឹងវាដូចជារបស់អ្នកដតីអញ្ចឹងណាចឹងនឹងឯងវាមិនមែនថាយើងចេះតែចាប់យកមកហួងហែងជារបស់យើងអីទេចឹងកុំថារបស់ក្នុងលោកអ្នកណាយកបានរបស់អ្នកហ្នឹងអីអីអញ្ចឹងចឹងទោះជាយើងមិនបានទៅលួចទៅប្លន់ទៅបោកប្រាស់កេងប្រវាញ់ដណ្ដើមអីពីអ្នកដតីមែននឹងឯងយើងមានសិលប៉ុន្តែ អប់រំហេរិអោតបៈនឹងរហូតមកដល់សតិប្បដ្ឋានវិបស្សនា បានយើង រង្គៀសក្នុងការដែលចាប់យករបស់ក្នុងលោកនឹងចឹងកណ្ណារង្គៀសដូចដែលយើងមានសិលយើង រង្គៀសនឹងការដែលកម្មយករបស់អ្នកដតីដែលគេមិនបានឲ្យនេះហើយយើងចង់បានរបស់គេនេះវារង្គៀសចំពោះលោភៈដែលប្រព្រឹត្តទៅជាអវិជ្ជាលោភៈដែលប្រព្រឹត្តទៅ ជាអតនេតិទៀតយើងរង្គៀសក្នុងភាពតែខ្លួនឯង ចង់បានរបស់គេរហូតដល់ទៅប្រព្រឹត្តចោរកម្មអីអីហ្នឹងវារង្គៀសហ่ะបានជាយើងមានសិលហ្នឹងហើយដល់មកយើងបានសិក្សានៅក្នុងអវាទរបស់ព្រះអង្គទៅសិក្សាទៅយើងរង្គៀសក្នុងការចាប់យករបស់ក្នុងលោកហ្នឹងចឹងក៏ណាយើង អប់រំសតិប្បដ្ឋានវិបស្សនារហូតដល់ទៅ យើងបានយល់ដឹងអំពីវដ្តសង្សារទាំងដែលប្រព្រឹត្តទៅជាទុក្ខសច្ចៈនឹងជាមន្ទីរឃុំឃាំងណាជាកន្លែងធ្វើទរណកម្មមុននឹងបហាជីវិតណាដោយអាស្រ័យភាពជាអ្នកទោសទោសត្រង់ណាទោសត្រង់ចាប់យករបស់ក្នុងលោកនឹងឯងទៅនឹងឯងបានតណ្ហានឹង ជាទុក្ខសមុទយៈឃើញទេតណ្ហាដូចជាដៃ ដែលរាវរោគចឹងឧបាទានចាប់វឹបប្រកាន់មមជារបស់អញនឹងម្ល៉េះហើយអាសកម្មភាព ដែលរាវរោគដែលចាប់យកនឹងឯងជាអភិសង្ខារដែលជាអ្នកទោសត្រូវនាំយកទៅកម្មទីលាន បហាជីវិតគឺជាតិពេលណាជារាតរុណកម្មហើយនឹងព្យាធិតរុណកម្មហើយនឹងហើយត្រូវកាត់ក្បាល បហាជីវិតគេថាគឺថាជីវិតិនត្រីនឹងជាប្រវត្តសិស័កនឹងត្រូវប្រហាជីវិត ហើយមិនមែនតែមួយជាតិនឹងទេចឹងគឺជាប់ទៅដោយទោសតន់នឹងឯងដរាបណា ដែលនៅតែមាន ការស្រវាចាប់យករបស់ក្នុងលោកអានឹងតលតែមានកម្រិតសតិសម្បជញ្ញៈចម្រើនមកដល់សតិប្បដ្ឋានវិបស្សនាទៀតទៅអាចរង្គៀសចំពោះអាការដែលចាប់យករបស់ក្នុងលោកនឹង អានឹងឃើញកម្រិតនៃបញ្ញាចេះដឹងមកអញ្ចឹងណាទៅអាចចូលកម្មភូមិព្រះអរិយៈដោយការលះបង់ នៅការជាប់ជំពាក់របស់ក្នុងលោកអានឹងក្នុងសេចក្តីដែលថាមើលមើលយើងនៅតែចិត្តតែចង់បានអ្វីអ្វីពីអ្នកដតីសពគ្រប់នឹងឬក៏ត្រាត្រូវបំពេញអភិនិហាបុណ្យបារមី ដើម្បីលះផ្ដាច់នៅ នាមរូបនឹងទាំង ចូលទៅកាន់ព្រះនិព្វានមិនអាចថាយោនាមរូបនឹងទៅចូលនិព្វានបានទេពីព្រោះព្រះនិព្វានអត់មានចិត្តចេតសិករូបទេនឹងឯងទៅអញ្ចឹងគឺថាតល់តែផ្ដាច់ការប្រកាន់ថាចិត្តចេតសិកជាខ្លួនយើង រូបជាខ្លួនយើងអញ្ចឹងទៅកំណត់ដឹងជាប្រកដី នៃជីវិតហ្នឹង គឺថារូបធัวនាមធัวហ្នឹង អត់មានចាំបាច់ទៀមទាត្រូវការអីទេ ត្រូវរលត់ទៅពេលណាត្រូវស្លាប់ពេលណាក៏បានដែរអាហ្នឹងបន្តតែមានបញ្ញាដោយការលះបង់សេចក្តីប្រកាន់ក្នុងនាមរូបអញ្ចឹងចឹងលះសកាយៈទិដ្ឋិជាដើមនឹងអញ្ចឹងទៅកំណត់ដឹងជីវិតប្រកដីរៀងរៀងព្រះអង្គរៀងរៀងខ្លួនហ្នឹង នឹងឯងដោយដឹងថានាមរូបនឹងវាអត់មាន ជាសត្វជាបុគ្គលអីនៅក្នុងនាមរូបនឹងហើយក៏អត់មានជាសត្វជាបុគ្គលជាយើងអីផ្សេងពីនាមរូបនឹងឯណាទៀតទេ មានតែនាមរូបសត្វ ហើយនាមរូបសពហ្នឹងបានប្រកាសនៅសាមញ្ញលក្ខណៈឲ្យឃើញថាការកើតហើយនឹងការបែកធ្លាយជាធម្មតាអត់មានហួងហែងខ្លួនឯងអត់មានត្រូវការប្រាថ្នាទៀមទាអីទេរលត់រលាយពេលណាក៏បាន គឺថា បញ្ញាហ្នឹង គឺមិនប្រកែប្រកាន់ហួងហែងជីវិតខ្លួនឯងអញ្ចឹងតើវាមានត្រូវការទៀមទារវល់ចលាចលជាមួយនឹងរបស់ក្នុងលោកហ្នឹងយកមកឲ្យណាណា បើសូម្បីតែតួនាមរូបនឹងក៏អត់មានហួងឯងខ្លួនឯងអត់មានចាំបាច់ត្រូវការអីដូចជាពន្លឺថ្ងៃដូចជាថ្ងៃបដើកូន ឬក៏ដូចជាអិនតនូផ្លេកបន្ទោឬក៏មលប់ដើមឈើឬក៏ពពុះទឹកអីអីទាំងអស់នឹង ដូចគ្នាអញ្ចឹងទៅនឹងឯងអ្វីអ្វីដែលអាស្រ័យបច្ច័យកើតឡើងនឹងវាអត់មានខ្លួនឯងអីជារបស់ ឋិតភ័យទៀងទាត់ជាសត្វជាបុគ្គលអីទេគ្រាន់តែជាផលនៃបច្ច័យតែប៉ុណ្ណោះ ស្រ័យបច្ច័យក៏កើតមានទៅនឹងឯងអានេះគឺធัวនឹងត្រូវតែមិនអាចចាប់ដើមពីដំបូងមកបានទេចឹងព្រោះធัวនឹងធัวស្ងប់ធัวមានជំរឿចឹងតលតែថាម្យ៉ាងពុទ្ធបរិស័ទនឹងស្ងប់ស្ងាត់មាត់កដែលបានមកជួបជុំគ្នាផង ហើយស្ងប់ស្ងាត់ផ្លូវចិត្តដែលបាន ស្ដាប់ពធัวទៅទទួលយកគ្រប់អត្តន័យទៅ បានតាំងនៅដោយសមាធិហើយកំពុងស្ដាប់ធัวហ្នឹងចម្រើនភាវនាហើយហ្នឹងទៀតគុណចាស់សូត្រមន្តវាយអង្គមព្រះព្រឹកល្ងាចកិច្ចវត្តអីអីហ្នឹងគឺថាសូមឲ្យមានកម្លាំងបតីចុះគឺចូលក្នុងភាវនាណាហ្នឹងសូម្បីនៅកំពង់សោតធัวហ្នឹងក៏ដែរពុទ្ធានុសតិ ធម្មានុសតិសង្ឃានុសតិអានឹងបានបំពេញភាវនាប្រកម្មដ្ឋានជាឧបនិស្ស័យនៃ ព្រះអរហន្តណាទៀតភាវនាហ្នឹងណាចឹងគឺថាពុទ្ធបរិស័ទកុំកុំឲ្យខាងដូចគ្រាន់តែសោតធัวអត់មានចម្រើនអីអត់ដូចថាបើយើងបានធ្វើទៀនអីឬក៏យើងស្ដាប់ធัวអីអីវាចម្រើនអាហ្នឹងក្នុងពេលស្ដាប់ពធัวហ្នឹងក៏ចម្រើនភាវនាដោយមានសមាធិចិត្តប៉ុន្តែនៅពេលកិច្ចវត្ត ថ្វាយអង្គមព្រះក្នុងព្រះវិហារព្រឹកល្ងាចអីអីទាំងអស់ហ្នឹងសិតតែសង្គ្រោះចូលនៅក្នុងភាវនាទាំងឡើង ពីអបជាយណៈការគោរពកោតក្រែងដល់បរតនត្រ័យទៅ ចូលក្នុងសមាធិចិត្តនឹងឯងទាំងជាការបំពេញកិច្ចជីវិតឧបនិស្ស័យក្នុងព្រះសាសនានឹងដល់ពេលវេលាឥន្ទ្រីចាស់ខ្លា សម្រាប់មគ្គផលបើមិនដល់ក្នុងជាតិនឹងក៏បរលោកចឹងទៅព្រោះយើង មិនមែនចេះតែเตรียมទាបានទេអ្វីអ្វីវានៅលើឧបនិស្សយបច្ច័យនឹងឲ្យសម្រេចនៅផលទាំងក៏ណាឧបនិស្ស័យក្នុងបរតនត្រ័យនេះ ពុទ្ធបរិស័ទគឺថាខប់បីឲ្យបានធ្ងន់ប្រតិធ្ងន់ចិត្តចុះមិនដូចជាថាយើងធ្វើអីធ្វើអីអស់1000ដុល្លារ10000ដុល្លារហើយហើយដល់ទៅយើងបានមកបូជា ក្នុងបរតនត្រ័យហ្នឹង 1000ដុល្លារអីអីហ្នឹងក៏បានបនគឺសម្រាប់ទៅតាម ទឹកលុយមែនទេចឹងមែនទេគឺឧទាហរណ៍ថា យើងកសាងបត្រៃ3ដកអស់តែ4 500ដុល្លារមានទូមានអីចឹងណានឹងឯងហើយឧបនិស្ស័យដែលនាំឲ្យយើងជ្រះថ្លាកសាងបត្រៃ3ដកឬក៏ថ្វាយបង្គំពពោតិព្រឹកបច្ចែតដីកសាងបរមកត អីអីទាំងអស់នេះ គឺมันអាចកំណត់ចំនួនប្រមាណប៉ុននឹងកើតទេនឹងពុទ្ធដីកាដែលព្រះអង្គទ្រង់សម្ដែងចឹងកណានឹងគឺមានហោហែ ក្នុងបគាថាធម្មបទក៏មាន នៅ ក្នុងពុទ្ធភាប្រទានក៏មាន គឺតេតួងនឹងឧបនិស្ស័យដែលបានបំពេញមកហ្នឹងធ្វើឲ្យយើង បាន ជួបនឹងបរតនត្រ័យ ហើយថែមទាំងមានកុសលឆន្ទៈដើម្បីនឹងបំពេញក្តីជាយាមអីអីទាំងអស់តាកទួងនឹងឧបនិស្សយបច្ច័យហ្នឹងមើលដោយច្រើនណាស់ក្នុងជាតិនឹងមិនតន់ទាំងមានសិលអីផងទៀតដល់តែពេលបានមកស្ដាប់ពធមគាថាសម្រាប់សោតាបត្តផល សម្រាប់អនាគាមិផលសម្រាប់ព្រះអរហន្តជា ព្រះអរហន្តនឹងឯងហើយក្នុងបច្ចុប្បន្ននឹងបានធ្វើអី មានតម្លៃដើម្បីឲ្យបានសម្រេចលោកកតរៈធัวនឹងឯងចឹងគឺឧបនិស្ស័យដែលធ្លាប់ បានបូជា ក្នុងបរតនត្រ័យអញ្ចឹងដែលយើង បានកើតមកជួបអញ្ចឹងគឺមានអានុភាពដែលយើងមិនអាចគិតឃើញទេណាទៀតមានអានុភាពណាស់វាដូចជាយើងធ្លាប់ឮមកថាបានថ្វាយចង្ហាន់បិណ្ឌបាតដល់ប្រខៃណាស្របក្នុង សាសនានៃព្រះសម្មាសម្ពុទ្ធអង្គមុន ហើយស្រាប់តែមកដល់ជាតិនេះបានស្ដាប់ព្រះធម៌ទៅ សម្រាប់ព្រះអរហន្តដូចជាព្រះអុកសេនជាដើមយើងក៏គិតថាអីដូចជាត្រង់តែបានថ្វាយទៀនប៉ុណ្ណឹងមិនសមនឹងថាឲ្យបានមកសម្រាប់ព្រះរហ័តទេមុខតែនៅមានអីមានអីមានអីច្រើនទៀតហើយ អានឹងវាមានទៅតាមនឹងទេក៏ប៉ុន្តែព្រះដ៏មានពភៈព្រះអង្គទ្រង់ព្យាករឧបនិស្ស័យព្រះអរហន្តនឹងត្រង់ដែលបានថ្វាយទានដល់ប្រខៃណាស្របនឹងនឹងពុទ្ធរិកាមើលមើលទាំងកណាដែលបានថ្វាយទានដល់ប្រខៃណាស្របនឹងកណាហ្នឹងឯងហើយឧបនិស្ស័យព្រះអរហន្តនឹង មានអញ្ចឹងមើលមើល អញ្ចឹងហើយយើងក៏បីនឹងបានកំណត់ទៅ ថាយ៉ាងម៉េច ថាតិចតួចយ៉ាងម៉េចបានទៅនឹងឯងយើងមិន អាចមកគិតថាតិចតួចអីបានទេនៅក្នុងការដែលបានបូជាដល់តាតិបុគ្គលហ្នឹងហ្នឹងឯងមានព្រះសម្មាសម្ពុទ្ធព្រះបជ័យកពុទ្ធហើយនឹងព្រះអរហន្តអីអីទាំងអស់ហ្នឹងដែលជាតាតិបុគ្គលហ្នឹងចឹងប៉ុណ្ណា តាតិបុគ្គលនោះគឺជាបុគ្គលដែលមមតំមិនញាប់ញួរទៅដោយលោកធัวចឹងជាព្រះអរហន្តណាដែលគង់បជននៅក្តីដែលបរិនិព្វានទៅហើយក្តីគណានឹងឯងការដែលបុគ្គលបានបូជាដែលហៅថាបូជារហេបូជាយតោហ្នឹងគឺថាការដែលបានបូជាដល់បុគ្គលដែលគួរបូជា នឹងឯងដែលព្រះពុទ្ធអង្គទ្រង់សម្ដែងណានឹងយើងមិនអាចនឹងរាប់បន់ឬក៏យើងប្រមាណទៅខាងដូចជាមិនសមមកបានសម្រេចព្រះអរហន្តអីទេនឹងឯងមុខតែបំពេញអីបំពេញអីទៀតហើយបំពេញអីបំពេញអីក្នុងរវាងហ្នឹងគឺនៅក្នុងសុគតិភពជាមនុស្សជាទេវតានឹងឯងក្នុងមួយសែនកាប់ ក្នុងវិសែនកាប់ក៏នៅតែក្នុងសុគតិភពហើយកើតនៅតែក្នុងតកូលខ្សាប់ហើយនឹងតកូលព្រាមចឹងទៅចឹងនឹងដែលបានកើតមកជាមនុស្សនឹងឯងតកូលពួងពោះរហូត ដោយអំណាចនៃការគោរពក្នុងអបច្ចាយណៈព្រះសម្មាសម្ពុទ្ធ ឬក៏ព្រះពោធិព្រឹកអីអីដូចជាព្រះនាងអលវិកាភិក្ខុណីចឹងគឺបូជាពពោធិព្រឹក ក្នុងសាសនានៃ ព្រះសម្មាសម្ពុទ្ធបកមុត្តរៈមួយសែនផែនដីមុនខណៈហ្នឹងឯងក្នុងការបូជាហ្នឹងហើយមើលមើលតាមប្រវត្តិរឿងរ៉ាវហ្នឹងបូជាដោយប្រទីប5ដួងក្នុង ថេរិយាប្រទៀនហ្នឹងបីដកលេ76ហ្នឹងហ្នឹងឯងចឹងបៃតេបាមកជាដែលកើតឡើងក្នុងការបូជាពពោតិព្រឹកហ្នឹងណារហូតក្នុងមួយសែនមហាកັບមានតែសកតិភពមនុស្សនិងទេវតាកើតនៅក្នុងតកូលពួងខ្ពស់រហូតមក ជាតិចុងក្រោយហ្នឹងគឺថាជាពរាជធីតានៃប្របាទអាលវ័យករាជហ្នឹងក្នុងដែនអាលវ័យហ្នឹងនៅពេលដែលព្រះអង្គប្រោសអលវកយៈហើយយាងចូលទៅសម្ដែងពធហ្នឹងគឺទៅតែបជន3 4វសាទេពនាមថាពនាងសេឡាហ្នឹងចឹងមិនបាន សម្រេចសោតតាបត្តផលអីទេព្រោះយកសេចក្តីមិនតាន់បាននៅក្មេងពេក តែដល់ទៅបច្ចុប្បន្ន7ឆ្នាំចឹងក៏នឹកជ្រះថ្លាសូមប្របីដាបួសប្របីដាហ្នឹងក៏អនុញ្ញាតឲ្យបុត្រីហ្នឹងបានបួសហើយនៅក្នុងភូមិសាមណេរហ្នឹងជាសាមណេរីទៀតសម្រាប់ព្រះអរហន្តទៅណាព្រះដ៏មានរូបភាពព្រះអង្គទ្រង់ជ្រាបគុណរបស់ព្រះនាងសេឡាហ្នឹងដែល សព្រមចារី ហៅថាអលវិកាហ្នឹងដោយសារថាជាពរិយអធិតានៃប្របាទអាលវ័យអញ្ចឹងក៏ហៅថាអលវិកាទៅមើលមើលព្រះអង្គទ្រង់ប្រទានឲ្យឧបសម្បទាតាំងតែពីបជន7ឆ្នាំនៅក្នុង ភាពជាសាមណេរីព្រះអង្គឲ្យឧបសម្បទា ជាភិក្ខុនីព្រោះព្រះអង្គទ្រង់ជ្រាបគុណឧបនិស្ស័យបុណ្យបារមីមកយើងយើងកុំឲ្យគិតថាមិនល្មមទេមិនសមទេមិនសំណំទេត្រឹមតែបូជាពពោធិព្រឹកហ្នឹងរឿងបំពេញប៉ុនក្នុងរវាង ជា ចន្លោះហ្នឹងគឺថា មានយ៉ាងម៉េចយ៉ាងម៉េចទៀតអាហ្នឹងយើងក៏យល់ដឹងទៅតាមហ្នឹងហើយចឹងក៏ប៉ុន្តែគឺ ដែលព្រះពុទ្ធអង្គទ្រង់ព្យាករឧបនិស្ស័យព្រះអរហន្តនឹងរឿងអីរឿងអីរឿងអីគឺយើងមិនអាចនឹងហាក់ដូចជាមកកំណត់បានទៅទេទាំងព្រោះព្រះអង្គទ្រង់សម្ដែងចំពោះសេចក្តីជ្រះថ្លានឹងព្រះសម្មាសម្ពុទ្ធគឺជាអចិន្តយៈ អត់មាននរណាមកគិតកំណត់ចំពោះគុណនៃសេចក្តីជ្រះថ្លានឹងមានអានុភាពបណ្ណាបណ្ណាបានទេនឹងក្នុងពុទ្ធាប្រទានពាក្យថាអចិន្តយៈយើងគិតមិនឃើញទេចឹងហើយយើងមកកំណត់ថាមិនអាចឲ្យសម្រេចព្រះរហ័តអីបានក្រំតែបានធ្វើប៉ុណ្ណឹងអានឹងយើងមិនហ៊ានថាមិនហ៊ានកំណត់មិនហ៊ានវិនិច្ឆ័យបើពុទ្ធអង្គថា ព្រះអង្គត្រាស់ថាជាអចិន្តយៈហើយយើងមិនបានជាមកថាគិតឃើញ អាហ្នឹងគឺយើងត្រូវត្រូវយល់ថាអានុភាពនៃបុណ្យហ្នឹង គឺយើងមិនអាចគិតឃើញបានទេត្រូវឲ្យសម្រេចនៅលោកយៈសម្បត្តិដោយបុណ្យនឹងឯងជាកម្មបច្ច័យហើយនឹងជាឧបនិស្ស័យឲ្យសម្រេចព្រះអរហន្តមើលមើលទាំង នឹងឯងហើយយើងថាយ៉ាងម៉េចឲ្យព្រះពុទ្ធអង្គព្រះអង្គទ្រង់ព្យាករឧបនិស្ស័យព្រះអរហន្តនឹងរឿងអីរឿងអីរឿងអីអញ្ចឹងទៅហើយនឹងអានឹងយើងត្រូវយល់ទាំងពីអានុភាពនៃបុណ្យនឹងដែលអត់មានអ្នកណាមករាប់បាន ហើយនឹងឧបនិស្ស័យនៃសេចក្តីជ្រះថ្លាក្នុងព្រះសម្មាសម្ពុទ្ធឧបនិស្ស័យនៃសេចក្តីជ្រះថ្លាក្នុងព្រះធម៌គឺថាអត់ មានអ្នកណាមកគិតឃើញអំពីតម្លៃនៃគុណទាំងអស់ហ្នឹងទៅបានឡើយកណាដូច្នេះគឺព្រះនាងអលវិកាភិក្ខុណីនឹងឯងបានគង់នៅក្នុងទីដ៏ស្ងប់ស្ងាត់មួយចឹងទៅមេមានចិត្តបាបហ្នឹងមេមានចិត្តបាបហ្នឹងក៏បានចូលមកចឹងណាអឺ ចឹងគឺថាដើម្បីញាតញោមជ្រះថ្លាឡើង នៅក្នុងការដែលយើងបានជួបនឹងបរតនត្រ័យនឹងចឹងគឺអស្ចារ្យណាស់មិនមែនចេះតែយើងបានមកដោយឯងឯងទេ យើងសិក្សាទៅនៅក្នុងកុសល ជាបច្ច័យនៃកុសល ដោយបកតោបនិសយបច្ច័យហ្នឹងហ្នឹងគឺបានយើងឃើញអានុភាព នឹងឯងក្នុងការដែលយើងសិក្សាទៀតកុសលនឹងលោកយៈសោះទេណានឹងឯងដែលព្រះអង្គទ្រង់សម្ដែងក្នុងគម្ពីរមហាប្រធានណាក្នុងការឲ្យទានកម្មសិលសមាទានអបោសុតនឹងឯងព្រះអង្គសម្ដែងហ្នឹងគឺសរុបមួយមួយប៉ុន្តែព្រះអង្គទ្រង់សរុបនៅក្នុងកុសលធម៌ដែលជាបច្ច័យនឹងឯងចឹងជាបច្ច័យឲ្យសម្រេច នៅកុសលលោកយៈផ្សេងផ្សេងមកឲ្យសម្រេចទៅជាសទ្ធាសិលសតៈចាគៈបញ្ញានឹងឲ្យសម្រេចទានសិលទាំងនិច្ចសិលទាំងអបោសតសមថៈវិបស្សនាសម្រេចទាំងវិមោខៈណាសម្រេចទាំងអស់នឹងឯងគុណធម៌ទាំងលោកកតរៈកុសលទៀតនឹងគឺថា កុសលជាបច្ច័យនៃកុសលដោយបកតោបនិស្សយបច្ច័យចឹងគឺពុទ្ធបរិស័ទយើងត្រូវយល់ថាត្រឹមតែយើង លើកដៃថ្វាយបង្គំបរតនត្រ័យពពោធិព្រឹកបច្ច័យដីព្រះបរមធាតុបត្រ័យបីដកក្រំតែយើងថ្វាយបង្គំដោយចិត្តបង្អោនទៅនឹងណាអត់មានអ្នកណាមកកំណត់ ប៉ុននៃសេចក្តីជ្រះថ្លារបស់យើងនឹងបានទេចឹងពីព្រោះអ្វីដែលយើងមិនអាចគិតឃើញហ្នឹងមកអំពីយើងបានជួបនឹងបរតនត្រ័យនឹងឯងកុសលហ្នឹងដែលធ្វើឲ្យយើងបានមកជួបហ្នឹងណាយើង គិតប៉ុនហ្នឹងអត់ឃើញទេចឹងគិតមិនឃើញទេនឹងឯងមើលមើលយើងបានស្ដាប់ពធទេសនាអញ្ចឹងទៅឧបនិស្ស័យ ដែលនឹងត្រូវឲ្យបានសម្រេចដូចជាអរិយៈស្ទូចត្រីអីអីហ្នឹងមិនតន់ដែលមានសិលអីផងដល់ពេលនឹងឯងកំពុងតែស្ទូចត្រីហ្នឹង ជួបព្រះរាមានរភាដាប់ពធទេសនាមួយ ប្រគាថា សម្រេចសោតាបតិផលបើមិនឧបនិស្ស័យពីអតីតជាតិដែល បានបំពេញមកធ្វើម៉េចព្រះអង្គទ្រង់យាងទៅជួបប្រោសសម្ដែងពធទេសនា នឹងឯងអ្នកដែលមានឧបនិស្ស័យគឺថាសំបីតែវិកលចរិតដូចជាបដាចារគឺថាស្គួតហើយនឹងឧបនិស្ស័យនាំជើងដើរទៅកម្មវត្តចេតពន្ធចឹងណាផ្លូវមកសន្ធឹកទៀតមិនកំទៅទៅនឹងឯងទៅជួបព្រះអង្គចឹងហើយព្រះអង្គក៏ទ្រង់ប្រោសប្រទានឲ្យមាន ស្មារតីស្ដាប់នៅពធទេសនា ក៏បានសម្រេចសោតាបត្តផលទៅហ្នឹងឯងហើយមិនត្រឹមតែប៉ុណ្្នឹងទេសូមព្រះអង្គចូលកម្មភ្នោះជាភិក្ខុណីបានសម្រេចជាព្រះអរហន្តីហើយមិនត្រឹមតែប៉ុណ្្នឹងទៀតឯកតតិកៈលើភិក្ខុណីទាំងឡាយផ្នែកខាងវិន័យធម៌នឹងទៅទៀតទៅណាហ្នឹងឯងត្រួតត្រងព្រះវិន័យអានឹងឧបនិស្ស័យមើលមើលចឹងយើង ញាតិញោមពុទ្ធបរិស័ទត្រីប្រុសទាំងអស់បានមកជួបពធัวហើយអំពេញឧបនិស្ស័យតេតួងទៅនឹងការដែលយើងបាន បូជាបរតនត្រ័យហើយឧបនិស្ស័យក្នុងបច្ចុប្បន្នហ្នឹងធ្វើឲ្យពុទ្ធបរិស័ទនឹងឯងចេះអប់រំចិត្តចេះថែរក្សាចិត្តស្ថិត នៅក្នុងសភាពដ៏ប្រសើរក្នុងការថែរក្សាចិត្តនឹងឯងចឹងដែល បងប្អូនបានយល់ដឹងអំពីសភាពនៃជីវិតដែលយើងរស់នៅ ជាមួយគ្នាអញ្ចឹង គឺចាប់ផ្ដើម ដែលយើងបានសិក្សានៅក្នុងពធមកគឺយើងមិនត្រឹមតែថែរក្សាចិត្តរបស់យើងទេត្រូវមានមេត្តាករណា យល់ដឹងហើយ ណាប្រព្រឹត្តធ្វើអីនិយាយអីគិតអីហ្នឹងគឺថា ជួយថែរក្សាចិត្តអ្នកដតីជាឧបការៈអញ្ចឹងណាចឹងគាត់ណាទៅតាមរយៈនៃដោយថាការឲ្យទានអញ្ចឹងទៅនឹងក៏ជួយថែរក្សាចិត្តអ្នកដតីនឹងឯងចឹងមិនត្រឹមតែឲ្យទានតែប៉ុណ្្នឹងហើយសម្រាប់ផលបាន ក្រំតែអ្នករតីនឹងត្រេកអរសบายចិត្តអីទៅទេ គឺព្រះអរិយបុគ្គលដូចជាឧបាសិកាវិសាខាអីជាដើមហ្នឹងណាគឺក្នុងការសង្គ្រោះ នៅបរិស័ទហ្នឹងចឹងគឺថាចិញ្ចឹមរាប់រយអ្នកទេចិញ្ចឹមហ្នឹងឯងហើយមានប្រយោជន៍ត្រង់ដែលថាបបួលទៅវត្តទៅប្រម៉ែម្ចាស់ទៅ អាហ្នឹងឯងវាប្រយោជន៍អញ្ចឹងត្រង់ដែលថាអ្នកទាំងអស់ហ្នឹងគឺថាគោរពកោតក្រែងដឹងគុណដែលបាសិកាវិសាខានឹងជួយទំនុកបំរុងសពគ្រប់កិច្ចការងាររស់នៅប្រចាំថ្ងៃហ្នឹងដល់ទៅពេលបួលទៅវត្តទៅអានឹងឯងជាប្រយោជន៍ដែលព្រះអរិយបុគ្គលហ្នឹងលោកមានឧបាយដើម្បីនាំអ្នកទាំងអស់ហ្នឹងឲ្យបានទៅស្ដាប់ពធហ្នឹងដល់ទៅពេលស្ដាប់ពធហ្នឹងហ្នឹងឯង សម្រាប់សោតាបត្តផលទៅដូចជារឿងសម្លាញ់500អីអីហ្នឹងដែល យើងទៅតែលឺថ្មីថ្មីនេះ ពីមុនអីមកហ្នឹងមើលមើលគឺអត់តន់នឹងមានសិលផងចឹងទៅតែជួបព្រះអង្គស្ដាប់ពធទៅ សម្រាប់សោតាបត្តផលអានឹងសិតតែឧបនិស្ស័យដែលបានមកខ្សែគប់ជាមួយនឹងព្រះអរិយសัพពរៈហ្នឹងហើយក៏បានជួបនឹងពធហ្នឹង អានឹងឯងដូច្នេះការដែលយើងរក្សាចិត្តអ្នកដតីហ្នឹងណាគឺមិនត្រឹមតែថាយើងធ្វើអីឲ្យគេសប្បាយចិត្តយើងឲ្យអីគេអ្នកដតីសប្បាយចិត្តការដែលយើងប្រព្រឹត្តល្អឲ្យបានទៅជាមនុស្សគំរូក៏ដើម្បីអ្នកដតីនឹងឯងសប្បាយចិត្តសំខាន់គឺ ថាបបួលគ្នាទៅកាន់ព្រះនិព្វានតាមរយៈនៃការសិក្សាពធនេះឯងអាហ្នឹងឯងដែលយើងជាកល្យាណមិត្ត យើងបបួលគ្នាមកវត្តចឹងទៅកូនចៅអីអីហ្នឹងតែមិត្តភ័ក្តិអីហ្នឹងកុំចេះតែបបួលដើរលេងឥតប្រយោជន៍អបាយមុខអីអីនោះនឹងមានពេលយើងបបួលគ្នាអានជីភៅធัวស្វែងរកការចេះដឹងចឹងចឹងទៅហ្នឹងគឺជាមិត្តល្អទាំងចឹងខ្ញុំប្រកណានឹងបានជូនទៅ បងបាសកចំចំណិតក្នុងសេចក្តីទាំងអស់ហ្នឹង ក្នុងពេលវេលាប្រហែលជាមួយម៉ោងយ៉ាងគេថារៀបរាប់អំពីដំណើរជីវិតរៀបរាប់ នៅក្នុងសេចក្តីនៃពធัวចុងក្រោយតេតួងនឹងឧបនិស្ស័យដែលពុទ្ធបរិស័ទត្រូវតែសិក្សាឲ្យបានជ្រាបថាมันអាចកំណត់ដឹង គុណនៃការបូជាបរតនត្រ័យជាឧបនិស្ស័យសម្រាប់សម្រាប់មគ្គផលនឹងដូចជាថាមិនសមអីគឺកុំឲ្យមានគំនិតគិតថាមិនសមណាក្នុងការដែលបានថ្វាយទៀនដល់ប្រខៃណាស្របប៉ុណ្ណឹងហើយឧបនិស្ស័យមកឲ្យបានសម្រាប់មគ្គផលអីអីហ្នឹងដូចជាមិនសមទេគឺថាមានការធ្វើអីទៀតបំពេញអីអីអីទៀតហ្នឹងឯងរឿងការដែលនឹងត្រូវឲ្យមកបំពេញជាយាម ក្នុងបុព្វភារបដិបទា ក្តីក្នុងការស្ដាប់ពធัวក្តីគឺតាកទួងនឹងឧបនិស្ស័យនឹងឯងនឹងឯងយើងកុំផាត់ឧបនិស្ស័យនឹងចោលហាក់ដូចជាអត់មានប្រយោជន៍អីអីទេបើយើងមិនបានបំពេញសេចក្តីជាយាម ក្នុងបច្ចុប្បន្នហ្នឹងអញ្ចឹងឧបនិស្ស័យហ្នឹងត្រូវចោលហើយត្រូវខូចហើយមិនបានជាយើងហ៊ានថាឧបនិស្ស័យហ្នឹងត្រូវចោលត្រូវខូច យើងមិនអាចមកយកផលនឹងទៅកំណត់បច្ច័យបានទេចឹងបច្ច័យបានកំណត់នៅផលឲ្យសម្រេចនៅផលដោយសារបច្ច័យហើយយើងស្រាប់តែចោលបច្ច័យទៅមកមកចាប់យកផលនឹងថាជាជាតួកំណត់បច្ច័យទៅវិញវាវាមិនដែលបញ្ច្រាស់ទៅចឹងទេណានឹងឯងចឹង សូមឲ្យពុទ្ធបរិស័ទបងប្អូនជ្រាបថាអ្វីអ្វីទាំងអស់សុទ្ធតែអាស្រ័យបច្ច័យកើតឡើងគ្រាន់តែថាបច្ច័យវាមានពីអតីតជាតិបច្ច័យវាមាននៅក្នុងបច្ចុប្បន្នហើយបច្ច័យនឹងវាទំនាក់ទំនងណា ដូចជាកុសលកម្មបទ10អញ្ចឹងគឺបច្ច័យទៅវិញទៅមកគ្រប់ទាំង10នឹងឯងចឹងអញ្ចឹងគឺថាដែលអាចឲ្យយើងបានកើតនៅជាមនុស្សហើយបានជ្រះថ្លាក្នុងធម៌របស់សព្វរោះបើមិនឧបនិស្ស័យពីអតីតទេធ្វើម៉េចពេញចិត្តនឹងធម៌របស់សព្វរោះ ធ្វើម៉េចបានជួបពុទ្ធហើយក៏ស្រាប់តែមានសទ្ធាក្នុងបរតនត្រ័យបានមកជួបពុទ្ធនឹងហើយមានចិត្តបង្អោនដើម្បីស្ដាប់ដើម្បីជាយាមគឺយើងកុំកុំផាត់ឧបនិស្ស័យពីអតីតៈនឹងបើអត់មានឧបនិស្ស័យពីអតីតៈទេ គឺយើងនៅជាប់នៅក្នុងសេចក្តីប្រកាន់ថាខ្លួនយើងអ្នកធ្វើអ្វីក្នុងបច្ចុប្បន្នហ្នឹងណា ដើម្បីកំណត់ បច្ច័យពីអតីតតាមពិតបើអត់មានខ្លួនយើងក្នុងបច្ចុប្បន្នផងអ្វីអ្វីដែលត្រូវកើតក្នុងបច្ចុប្បន្នបើមិនអាស្រ័យបច្ច័យឲ្យកើតទេតើកើតពីណាមកបានអានេះដែលយើងត្រូវឲ្យតម្លៃចំពោះឧបនិស្ស័យដែលមានមកហ្នឹងទាំងពុទ្ធអង្គបំពេញកិច្ចរបស់ព្រះអង្គប្រមើលមើលឧបនិស្ស័យសត្វណាទាំងឧបនិស្ស័យចូលក្នុងសំណាញ់ញៀនពុទ្ធណាអស្ចារដល់ប៉ុណ្ណឹងណាទាំង នឹងឯងយើងកុំមើលស្រាលឧបនិស្ស័យនឹងយើងមិនអាចនឹងមកវិនិច្ឆ័យកំណត់ ដឹងទៅថាដូចជាមិនសមនឹងឲ្យបាន សម្រេចព្រះរហ័តអីអីចឹងគឺយើងមិនអាចបដិសេធបាន ទេពីព្រោះព្រះអង្គសម្ដែង ថាជាអចិន្តយៈ យើងគិតមិនឃើញអាហ្នឹងឯងខ្ញុំណាចង់បញ្ជាក់ឲ្យ សំខាន់ក្នុងសេចក្តីហ្នឹងអញ្ចឹងហើយក៏ដើម្បីពុទ្ធបរិស័ទយើងបានលះបង់សេចក្តីប្រកាន់ទូខ្លួនយើងនឹងផងឲ្យឃើញអ្វីអ្វីដែលមានក្នុងបច្ចុប្បន្នដែល ប្រព្រឹត្តទៅជាការប្ររពក្តីជាយាមមានកម្លាំងចិត្តអីអីទាំងអស់ហ្នឹងតេតួងទៅនឹងឧបនិស្សយបច្ច័យហ្នឹងជាសំខាន់ណាស់ ដែលអាចឲ្យសម្រេចនៅលោកយៈកុសល និងលោកកតរៈកុសលនឹងទៅបាន ដែលអាចឲ្យចូលចិត្តទៅរូបស្ដាប់ពធัวអីអីដោយឧបាសិកាក៏យុត្តរានៅមើលមើលនៅ នៅ ក្នុងភាពជាអ្នកអត់សិលសោះហ្នឹងណានៅក្នុងអត្តនេទានសោះហ្នឹងណាហើយស្ដាប់ពធัวទៅបង្អោនចិត្តស្ដាប់សម្រាប់សោតាបត្តផលហើយថែមទាំងបដិសម្ពទា4ទៀត នៅពេលដែលសម្រេចសោតា បត្តផលនឹងមើលមើលឧបនិស្ស័យឲ្យសម្រេចអញ្ចឹងមកណាទេ